ចាជំរាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់ក្នុងនិងក្រៅប្រទេស ជាទីគោរពនិងជាទីស្រឡាញ់ចាថ្ងៃនេះជា ថ្ងៃច័ន្ទទី27ខែធ្នូគ្រិស្តសករាជគ្រិស្តសករាជ2021ចាសមាគមគាំទ្រជាធិបតីយើងខ្ញុំបានវិលមកជួបបងប្អូនសាជាថ្មីម្ដងទៀតហើយដោយពំនាំយកប្រធានបទបបកស្រាយខ្លះខ្លះគឺមួយគឺនាយករដ្ឋមន្ត្រីអសំទោស ត្រូវនាយករដ្ឋមន្ត្រីតពូចបញ្ជាឲ្យកងទ័ពការពារថ្នាក់ដឹកនាំចាហើយបន្ទាប់មក មាន ប្រធានបတ်មួយទៀតមូលហេតុអីបានជារដ្ឋាភិបាលខ្មែរមិនអាចយកប្រេងឥន្ធនៈដែលចាប់បាននៅឥណ្ឌូនេស៊ីមកប្រទេសកម្ពុជាវិញចាហើយខ្ញុំមានពីរអ្នកលោកកលវត្តដដែលចាជំរាបសួរបងកលវត្តហើយជាបឋមនេះខ្ញុំសូមជូនពរដល់បងប្អូន កម្មវិធីបនគ្រីស្មាស់ចប់ហើយហើយក៏នៅ បន្តទៅទៀតនៅរហូតដល់ចូលឆ្នាំសកលសូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងឡាយសូមឲ្យជួបតែសេចក្តីសុខនៅ ឆ្នាំថ្មីនេះ ឲ្យជៀសផុតអស់ពីអំពើខូខើផ្ដាច់ការរបស់ជនផ្ដាច់ការកុំឲ្យមានបៀតបៀននៅលើប្រជាពលរដ្ឋខ្មែរបានតទៅទៀតសូមឲ្យឆ្នាំថ្មីក្នុងឆ្នាំ2022នេះផ្លាស់ប្ដូរគ្រប់អ្វីអ្វី ដែល ខូខើឲ្យជ្រះស្រឡះអស់ពីប្រទេសយើង ហើយឲ្យយើងបានជួបជុំកូនចៅវិញកុំឲ្យបែកបាក់គ្នាទៀតជាស្ថាពរចាសូមអរគុណហើយខ្ញុំក៏សូមអញ្ជើញបងអូនកុលវត្តខ្ញុំជូនកម្មវិធីនេះជូនដល់បងអូនសួរថានាយករដ្ឋមន្ត្រីតពូចបញ្ជា ឲ្យកងទ័ពការពារថ្នាក់ដឹកនាំតើប្រធានបទនេះមានអឺប្រធានបទនេះមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះបងអូនគិតឃើញថាអាចបកស្រាយក្នុងប្រធានបទនេះឲ្យបងប្អូនខ្មែរយើងយល់ដឹងខ្លះខ្លះទេចាសូមអញ្ជើញបាទអរគុណបងខ្ញុំសូមជម្រាបសួរគុណស្វាមីគុំជាបឋមព្រះថាធេរានុធេរៈហើយជម្រាបសួរបងប្អូនដែលតាមដានកម្មវិធី live របស់យើងថ្ងៃនេះ ដូចបងមានផ្សាយហើយថ្ងៃនេះគឺយើងជិតដល់ថ្ងៃផុតឆ្នាំ2021ហើយនៅសល់តែប្រហែលថ្ងៃទៀតទេគឺពី3ថ្ងៃទៀតយើងចូលទៅដល់ឆ្នាំថ្មី បាទអញ្ចឹងសង្ឃឹមថាយើងរៀនសូត្រពីឆ្នាំឆ្នាំចាស់អ្វីដែលយើងមិនទាន់ចេះយើងរៀនបន្តទៅទៀតដើម្បីយើងចាប់ផ្ដើមកសាងស្មារតីនឹងជីវភាពនឹងការតស៊ូយើងបន្តទៀតនៅក្នុងឆ្នាំថ្មី បាទពាក់ព័ន្ធនឹងវិធានបတ်ដែលយើង ចង់យកមកជជែកគ្នាថ្ងៃនេះការពិតទៅនឹងឲ្យយើងជាវិធានបတ်មួយល្អដើម្បីឲ្យយើងយល់ស្វែងយល់ទាំងអស់គ្នាថាអឺយើងមិញបងក៏ប្រកាសថានាយកមន្ត្រីអពូចប៉ុន្តែឥឡូវនេះយើងដឹងហើយថាអឺជានាយកមន្ត្រីមិនទាន់មិនទាន់ពេញសិទ្ធិនៅឡើយទេប៉ុន្តែទោះជាគាត់មិនមែនជានាយកមន្ត្រីពេញសិទ្ធិប៉ុន្តែគាត់ លោកហ៊ុនម៉ាណែតគាត់កាន់មុខនីតិច្រើនណាជាពិសេសជាអឺអនុលេខវិជាការណារងនៃកងពលអឺជើងគោកអីចឹងទៅហើយគាត់កាន់ខាងវិជាការអង្គរៈផងខាងយុវជនផងឃើញតែច្រើនណាមុខនីតិគាត់ចឹងគាត់មានសិទ្ធិអំណាចច្រើននៅក្នុងនៅក្នុងការធ្វើការទស្សនាគាត់មិនទាន់ខ្លាយជារដ្ឋមន្ត្រីទី1ក៏ដោយបាទ អ្វីដែលយើងត្រូវកត់សំណើកត់សម្គាល់ទាំងអស់គ្នាឲ្យយើងច្បាស់ទាំងអស់គ្នាសម្រាប់បងប្អូនខ្មែរយើងហ្នឹងកម្ពុជាយើង គឺជាប្រទេសដែលកាន់លទ្ធិជាតិបតីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991បានចុះហត្ថលេខាហើយយើងបានរៀបចំច្បាប់រដ្ឋធម្មនុញ្ញទៅច្បាប់កម្ពុជារបស់ជាតិចាក់ដាក់ចុះអនុវត្តនៅខែ9ឆ្នាំ1993ណាបងប្អូនណា ហើយច្បាប់ហ្នឹងគឺប្រទេសយើងហ្នឹងជាទទួលទៅជាប្រទេសដែលមានការលើកទួយសិទ្ធិមនុស្សកាន់លទ្ធិប្រជាធិបតេយ្យសេរីពិបកលក្ខណៈទាំងអស់ហ្នឹងអឺគោលការណ៍ដែលណាគោលការណ៍គោរពសិទ្ធិមនុស្សលើកដង្កើងសិទ្ធិមនុស្សសិទ្ធិនៅក្នុងបញ្ចេញសម្លេងសិទ្ធិនៅក្នុងការធ្វើបាតកម្មរបស់បងប្អូន មានឱកាសសូមអញ្ជើញសិក្សាបន្ថែមទៀតចំពោះរដ្ឋធម្មនុញ្ញខ្មែរយើងណាដើម្បីយើងយល់ដឹងក្នុងនាមជាប្រជាពលរដ្ឋ ថាតើយើងជាជាពលរដ្ឋខ្មែរនឹងយើងមានសិទ្ធិធ្វើខ្លះពាក់ព័ន្ធនឹងកងយុទ្ធយុទ្ធខេមរិនខេមរៈភូមិន្ទនិងទាហានទាំងអស់ណាដែលយើងមាននឹងគឺថា នៅ ក្នុងច្បាប់រដ្ឋធម្មនុញ្ញគឺតម្រូវឲ្យទាហានខេមរៈកងខេមរៈភូមិន្ទនឹងដែលនៅក្រោម អឺជាការការពិតទៅគឺនៅក្រមជាការបាច់ទេព្រោះអីស្ដេចរបស់យើងគឺជា មានជាការជន់ខ្ពស់របស់កងកម្ពុជាមិនបាញ់កម្ពុជាមានន័យថាទាហានទាំងជើងទឹកជើងអាកាសជើងគោកទាំងអស់ហ្នឹងគឺនៅក្រោមមានបញ្ជាការជន់ខ្ពស់ដែលជានរោត្តមសហមនីជាមានជាការបង្គាស់បំផុតប៉ុន្តែគ្រាន់តែថានឹងគាត់ល្អមើលយើងដឹងប្រាប់នេះហើយការជាក់ស្ដែងទៅ ពិតទៅគឺថាអ្នកដែលកាន់មេនជាការហ្នឹងយើងដឹងហើយគឺមានលោកទាបាញ់មានអីអីចឹងទៅអឺឋានៈដឹកនាំ General ផ្សេងផ្សេងទៀតផ្កាយ5ផ្កាយ4ផ្កាយ5ច្រើនគ្នាតែ យើងក៏ដឹងដែរថានៅកម្ពុជាសរុបទាំងអស់មកផ្កាយ4ផ្កាយ5ផ្កាយ6ទាំងអស់ហ្នឹងសរុបមកគឺប្រមូលផ្ដុំមកនៅតែបុគ្គលម្នាក់ទីគឺលោកហ៊ុនសែនអឺអាហ្នឹងយើងដឹងអស់គ្នាហើយពួកគាត់បានផ្ដោតផ្ដាប់អំណាចទាំងអស់ហ្នឹងយកមកនៅលើមនុស្សតែម្នាក់ទេ បាទហើយនឹងដំណាយនេះគាត់នឹងប្រកបញ្ជា បញ្ជូនបន្តទៅឲ្យកូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែនដែលគាត់គាត់បានចេញមកប្រកាសហើយហើយឥឡូវហ្នឹងយើងឃើញអ្នកគ្នាហើយពីទឹកមុនហ្នឹងឃើញមានការបើកជាសមាជគណៈបកប្រជាជនដើម្បីជ្រើសតាំងបេក្ខជនរដ្ឋមន្ត្រីជាផ្លូវការ ដែលមានការគ្រប់គ្រងពីសមាជិកនៃគណៈបកប្រជាជនក្នុងសមាជនឹងដែលចូលរួមដូចជាខ្ញុំចាំ បើខ្ញុំមិនច្រឡំជាង700នាក់បាទគ្រប់គ្រងលោកហ៊ុនម៉ាណែតជាបេក្ខភាពនៃនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយៗទៀតបាទនឹងគឺយើងឲ្យច្បាស់ទាំងអស់គ្នាចឹងបងប្អូនបាទពេលនេះណានឹងជាព័ត៌មានដែលយើងទាំងអស់គ្នាទទួលបានហើយបើបងប្អូនណាមិនទាន់ បានអានឹងគឺថាសូមទទួលយកគឺជាព័ត៌មានដែលយើងទទួលបានហើយជាព័ត៌មានច្បាស់លាស់មិនមែនព័ត៌មានកុហកពុពលក៏អានឹងគឺអ្វីដែលយើងនិយាយទៅតាមស្ថានភាពដែលកើតឡើងក្នុងប្រហែលថ្ងៃប្រហែលក្នុងប្រហែលក្នុងអាទិត្យទៀតនេះបាទម្សិលមិញថ្ងៃម្សិលមិញដែលលោកហ៊ុនម៉ាណែតគាត់បាន ចេញសារជាថ្មីជារឿយរឿយមិនមែនទំនិយាយលើកទី1ទេការពិតទៅបងប្អូនណាគឺជារឿយរឿយតាំងតែពីលោកហ៊ុនសែនមកគឺថាតែងតែជំរុញ លើកទឹកចិត្តរហូតមានដល់ការស្បត់ទៀតណាពីមុនមុនមកប្រហែលឆ្នាំឆ្នាំមុនពីឆ្នាំមុនយើងគ្រាប់ឃើញមានទាហានដែលហាត់នឹងឃើញស្បត់ឲ្យបំរើកពីនាយករដ្ឋមន្ត្រីការពីស្អីស្អីទាំងអស់ហ្នឹងគឺថាស្មាស់ស្មាត់លះបង់ស្បត់សច្ចាប្រណិធានដើម្បីកែថែរក្សាសម្ដេចឬក៏ថែរក្សាអ្នកណាមួយនឹងក៏បុគ្គលមួយមួយជាការពិតយើងត្រូវដឹងថានៅក្នុងរដ្ឋធម្មនុញ្ញមុខងារទាហានទី1គឺការពីបូរណភាពទឹកដី ណាឲ្យយើងច្បាស់ទាំងអស់គ្នាណាការពារបូរណភាពទឹកដីនេះជាមុខនីតិរបស់ទាហានណាមិនមែនការពារមិនមែនយកទាហានមកការពាររដ្ឋមន្ត្រីទេណាគឺទាហានអត់មានមុខនីតិអីមកទៅការពាររដ្ឋមន្ត្រីសូម្បីឲ្យទាហានអត់មានទាល់តែបាច់ណាអត់ទាហានអត់មានមកចូលធ្វើកិច្ចការបង្ក្រាបបាតកម្មបង្ក្រាបបាតកអឺឬក៏ចំនួនដីធ្លីអត់មានទេបាទណាបងប្អូនឲ្យច្បាស់ទាំងអស់គ្នាណា មុខទាហានគឺដាច់អត់មានឯមុខទាហានមុខនេតិទាហានមានតែមួយគាត់គឺការពារបូរណភាពទឹកដីគឺការពារព្រំប្រទល់កុំឲ្យសត្រូវបរទេសឈ្លានពានកម្ពុជានឹងជាមុខនេតិចម្បងរបស់ទាហានម្ដងមកកាលយើងអាចហៅទាហានមកជួយនៅពេលណាប្រទេសមានជាមានអាសន្នដូចជាមានភ្លៀងលួនធ្ងន់ធ្ងរខ្យល់ព្យុះអីអីទៅគឺថាខ្វះកម្លាំងពលកម្មដើម្បីជួយប្រជាពលរដ្ឋហ្នឹងបើសិនជាគាត់មកនៅក្នុងស្រុកមកក្នុងក្រុង គឺគាត់មកជួយធ្វើកិច្ចការប្រជាពលរដ្ឋដើម្បីជួយស្ដារអាជីវភាពរបស់គាត់ដូចជាការជួយអឺឆ្លងប្រជាពលរដ្ឋមានបញ្ហាគ្រោះអាសន្នធម្មជាតិអីនឹងលាក់លាក់នោះបាទនឹងជាជាមានតែប៉ុណ្្នឹងឯងមកជំនាញឯនេះដែលត្រូវមកថែរក្សាសម្ដាប់ធ្នាប់សម្ដាប់ធ្នាប់នៅក្នុងប្រទេសពាក់ព័ន្ធនឹងរដ្ឋាភិបាលពាក់ព័ន្ធអីហ្នឹងគឺជាមុខនីតិរបស់មន្ត្រីប៉ូលីសយោធាមន្ត្រីប៉ូលីស PM អីហ្នឹង ហើយបន្ថែមទៀតនៅកម្ពុជាយើងយើងមានណាសម្រាប់ការពីអដែងលោកហ៊ុនសែននោះគាត់បានបង្កើតបងប្អូនដឹងដែរគឺគាត់បានក្រុមហៅថាក្រុមអដែងអង្គរៈណាក្រុមអង្គរៈពិសេសរបស់គាត់ដែលមានសមាជិកពលទាហានរបស់ដៃទី3បងអូនបាទដៃទី3រាប់ពាន់អ្នកទៀតហើយជាទូទៅដែលតាមមានក្តាប់បាននឹងក្រុមអង្គរៈគាត់នឹងមានមានសភាវុធណា ចង់ច្រើនជាងទាហានការពារទឹកដីទៅទៀតជាទូទៅបាទអញ្ចឹងមានត្រូវការចាំបាច់ទាហានមកជួយការពារទៀតបើប្រជាជនបើសិនប្រជាជនវាដៃទេហ្នឹងបើគាត់អង្គអង្គរៈហ្នឹងរាប់ពាន់នេះហើយគ្រឿងសត្រាវុធទំនើបទំនើបហ្នឹងមានប្រើប្រាស់ច្រើនជាជាងដែលសឹងច្រើនជាជាងទាហានដែលនៅកងនៅការពារព្រំប្រទល់ដែរទៅទៀតអញ្ចឹងមានរឿងអីត្រូវ ត្រូវបារម្ភខ្លាចមានបញ្ហាហើយត្រូវបញ្ជាឲ្យទាហានមកការពារតែណែរដ្ឋអំណាចការពារមេដឹកនាំនឹងអំណាចវាអត់វាអត់ចាំរឿបងប្អូនណាចាំមិនហានេះការជាការសោកស្ដាយហើយខ្ញុំសង្ឃឹមថាបែនបងប្អូនទាហាន អឺយើងដែលនៅតាមព្រំប្រទល់ក៏ដោយតែរបស់លោកជាមុខនីតិរបស់អស់លោកដែលជាទាហានហ្នឹងត្រូវយល់មុខនីតិឲ្យច្បាស់យើង បានស្បាត់ស្បាត់សច្ចាប្រណិធានថាមុខទីរបស់យើងគឺការពារបូរណភាពទឹកដីកម្ពុជាណាមិនឲ្យសត្រូវណាជាណាគឺជាមុខនីតិចម្បងរបស់បងប្អូនរបស់អស់លោករបស់លោក ពលរដ្ឋហើយខ្ញុំសូមកោតសរសើរនៅស្មារតីដ៏ខ្ពស់នេះមិនមែនឲ្យមកមកមកមកមកការពារអំណាចនៃ ច្បាប់រដ្ឋធម្មនុញ្ញនេះទេទេអញ្ចឹងយោងទៅតាមរដ្ឋធម្មនុញ្ញគឺយើងការពាររដ្ឋមន្ត្រីអឺការពារបរិបទនេះហើយមានអ្នកដែលគេការពារដែលរដ្ឋមន្ត្រីការពារច្បាប់ត្រឡប់នៅក្នុងស្រុកនៅក្នុងខេត្តនៅក្នុងក្រុងនៅក្នុងអីហ្នឹងគឺមាន PM PM នៃយ៉ាង PM ហើយណាតម្រួតអីហ្នឹង PM នៃនៅក្នុងស្រុកហ្នឹងហើយប្រសេសនេះដូចខ្ញុំបានលើកឡើងអញ្ចឹងឥឡូវនោះលោកហ៊ុនសែនត្រាប់បារម្ភវាមានរហូតទៅដល់រែងកងអង្គរៈរាប់ពាន់អ្នកទៀត អញ្ចឹងសូមឲ្យបងប្អូនច្បាស់ហើយកុំចូលរួមមូលហេតុខ្ញុំគ្រាន់តែចង់មុនខ្ញុំបញ្ជូនដល់បងខ្ញុំមូលហេតុដែលជាម្ដងពីរដងមូលហេតុបានជាគាត់ចេះតែចេញមកអំពាវនាវឲ្យតាហ៊ាននៅ តែពង្រឹងឬថាអំពាវនាវឬក៏ជំរុញឬបញ្ជានេះជាការពិតទៅគាត់បញ្ជាមកមិនមែនអំពាវនាវទេឲ្យតាហ៊ាននឹងគឺការពីអំណាចរបស់មុខងំនឹងដោយសារអីដោយសារយើងធ្វើទៅធ្វើ អាក្រក់ច្រើនពេកយ៉ាប់ទៅយ៉ាប់ទៅយ៉ាប់ទៅហើយប្រជាពលរដ្ឋអត់មានដំណោះស្រាយគាត់គ្រប់ដំណោះស្រាយទាំងអស់អញ្ចឹងមានតាំងពីដំណោះស្រាយដីធ្លីដំណោះស្រាយដំណោះស្រាយបំណុលបំណោះស្រាយសេដ្ឋកិច្ចបំណោះស្រាលជំងឺ Covid វាវាវាច្រើនជាន់ណាក្នុងរយៈពេល2ឆ្នាំនេះបងប្អូនអញ្ចឹងប្រជាពលរដ្ឋខ្មែរខ្ញុំជឿថាអឺគាត់ចិត្តដល់អីនេះដំណាក់ការចុងក្រោយមួយដែលគាត់អាចទទួលយកបានណាគាត់ថាបើសិនជាគាត់មិនធ្វើអីក៏ស្លាប់ បើសិនជាគាត់ធ្វើអីគាត់អាចស្លាប់ប៉ុន្តែអាចមានឱកាសរស់ណាហើយបើចាំមិនធ្វើអីដេកតាមតែថ្ងៃងាប់គឺគឺមានតែស្លាប់អញ្ចឹងអញ្ចឹងហើយបានជាគាត់បារម្ភដោយសារគាត់អត់មានបទជួបបាយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្មែរដែលកំពុងតែក្តៅក្រហាយគ្រប់គ្រប់មជ្ឈដ្ឋានទាំងអស់នឹងតាំងពីដូចខ្ញុំបានលើកមកអញ្ចឹងតាំងពីដីធ្លីតាំងពីបំណុលតាំងពីសេដ្ឋកិច្ចតាំងពីកូវីដសពបែបយ៉ាងនោះគឺវាអត់មានដំណោះស្រាយណាជាក់លាក់ដើម្បីជូនប្រជាពលរដ្ឋដែលរាប់លានអ្នកដែលប៉ះពាល់នឹងបញ្ហាទាំងអស់ហ្នឹង ចឹងហើយបានជាគាត់បារម្ភបារម្ភនៅមាននៅនៅពេលណាមួយមានសន្ទុះមានខ្យល់អីមកពីពីខាងលិចអីចឹងទៅណាមានខ្យល់មកពីខាងលិចអីចឹងបាក់រៀងខ្លាំងបន្តិចទៅប្រជាពលរដ្ឋគាត់គាត់ដល់កកគាត់គាត់ងើបឡើងរੂឡើងណារាប់ម៉ឺនរាប់សែននេះអីចឹងទៅកម្លាំង PM អីអីហ្នឹងវាអត់គ្រប់គ្រាន់អញ្ចឹងហើយត្រូវការទាហានណាកម្លាំងទាហានដែល យកច្បាប់ទាហាននឹងមកប្រើប្រាស់ដើម្បីជួយទប់ស្កាត់រដ្ឋអំណាចនឹងហើយការពិតទៅយើងមើលនៅប្រទេសបន្តិចខ្ញុំនឹងបន្តនៅប្រទេសដូចជានៅកាលនៅហ្វីលីពីននៅអេស៊ីបនៅអីនោះក៏មានខៅទាហានមកជួយការពារដែរនៅពេលដែលពលរដ្ឋគ្រាប់លានអ្នកងើបឡើងមកហ្នឹងបាទខ្ញុំអាក់ប៉ុណ្្នឹងសិនដើម្បីឲ្យជូនឱកាសឲ្យបងសម្អាតគាត់មានយោបល់សិនហើយចាំខ្ញុំបន្ថែមទៅទៀតពាក្យប៉ុនបងសិនបងមានជំនួយក៏មានយោបល់ឯកចាអរគុណខ្ញុំសូមបន្ថែមបន្តិចចោះតាមដែលខ្ញុំស្ដាប់ ព័ត៌មានគេនិយាយដូចជាអាស៊ីសេរីអីគេបកស្រាយអីអញ្ចឹងណាគេថាហ៊ុនម៉ាណែតបានកំពុងពង្រឹងផ្ញើសារឲ្យកងប្រដាប់អាវុធកងប្រធានជើងគោកហ្នឹងការពារឲ្យការពារអឺដោយថានៅពេលដែលគេអ គេបានតួនាទីដឹកនាំ នឹងទៅឲ្យបាន ត្រឹមត្រូវអីចឹងណាឲ្យដើម្បីឲ្យមានការរីកចម្រើននឹងឲ្យវាមានដូចជាវាអស្ចារ្យណាស់ណាហើយខ្ញុំចេះឆ្ងល់ថាហ៊ុនម៉ាណែតនិយាយហ្នឹងអត់ទាន់បានអត់ទាន់បានឡើងទៅជានាយករដ្ឋមន្ត្រីអីផងបើគិតពីតួនាទីដែលហ៊ុនម៉ាណែតនិយាយហ្នឹងគឺគឺកឹមចង្អុនហ្នឹងឯងដែលដែលឪគេដាក់ឲ្យកូនមកណាគឺគឺរដ្ឋហ្នឹងតលតា ខាងកុំនេះដូចគ្នាប្រហែលហ៊ុនម៉ាណែតនឹងយកច្បាប់នឹងមកប្រើហើយសង្ឃឹមថានឹងបាន ហើយពង្រឹងកងទ័ពហើយជួយការពារឋានៈដឹកនាំយេដូចជាវាហួសពេកខ្ញុំស្ដាប់ទៅហួសពេកសម្ដីអ្នកដឹកនាំចេញមកមិនអោយអោមិនអោយតម្លៃប្រជារាស្ត្រសួរថាបើអត់មានប្រជារាស្ត្រនៅក្នុងប្រទេសហ្នឹងតើដឹកនាំគោកបីនៅឯណាសួរដូច្នេះដូច្នេះ ដោយប្អូនកលវត្តបកស្រាយមិនអញ្ចឹងកងប្រដាប់កងការពារជាតិទាំងអស់គឺមាន PM នគរបាលមានប៉លីសមានតាហានមានអីទាំងអស់ជើងទឹកជើងគោកអីទាំងអស់ហ្នឹងណាគឺពាក់ឯកខ្ញុំតែងតែនិយាយពាក់ឯកស្ថានយូនីហ្វមរបស់តាហានប៉លីស PM គឺបដិញ្ញាការពារបូរណភាពទឹកដី ហើយនឹងប្រជាពលរដ្ឋខ្មែរ អត់មានមកការពារតាមេម្នាក់នោះទេមិនមែនមកគេការពារមេដឹកនាំដើម្បីឲ្យសម្លាប់ប្រជារាស្ត្រខ្លួនឯងដោយបងក៏វត្តថាសូមបែរទៅការពារអឺចោលគ្នាឯងទៅប្លន់ដីហ្នឹងក៏យកក៏យកកងតាហ៊ានហ្នឹងទៅការពារដែរដូច្នេះប្រទេសយើង វាទ្រុឌទ្រោមដល់ថ្នាក់ហ្នឹងហើយស្ដាប់ភាសារបស់ហ៊ុនម៉ាណែតទៅធ្វើឲ្យបងប្អូនខ្មែរយើងភ្ញាក់ពីគេហើយខ្ញុំដឹងថាពេលនេះខ្ញុំដឹងថាបងប្អូន ប្រជាពលរដ្ឋខ្មែរភ្ញាក់ហើយ ពីសម្ដីដែលហ៊ុនម៉ាណែតគេគេឲ្យពង្រឹងកងទ័ពដើម្បីធានាឲ្យសម្រេចផែនការផ្ទេរអំណាចរបស់គេហ្នឹងណាឲ្យវាបានសម្រេចជាស្ថាពរនៅឆ្នាំថ្មីនេះនឹងហើយឲ្យវាបានអាលាយជាស្ថាពរនៅក្នុងឆ្នាំថ្មីនេះពីព្រោះអំណាចផ្ដាច់ការហ្នឹងវាយូរហើយវា30ឆ្នាំមកហើយដូច្នេះលោកកឹមចុងណែតឯងហ្នឹងកុំសង្ឃឹមខ្លាំងពេកអានេះខ្ញុំនិយាយទៅអញ្ចឹងតែម្ដងទៅដោយថាសង្ឃឹមនៅត្រង់កន្លែងហ្នឹងណា ដោយដាស់ដោយដាស់កូនខ្មែរឲ្យក្រោកតាំងពីក្នុងក្នុងក្នុងមុងក្នុងតណាតណីមកក៏ឃើញអស់ហើយដល់ឃើញសម្ដីអញ្ចឹងដល់ឃើញទាំងវើអញ្ចឹងគិតថាអញជាប្រជារាស្ត្រគ្រប់គ្រងទៅបានមានអ្នកដឹកនាំនឹងមានមេតាហានមានអ្នកដឹកនាំតលមានប្រជារាស្ត្រចុះអត់ប្រជារាស្ត្រជួយគ្រប់គ្រងអត់ប្រជារាស្ត្រធ្វើអ្វីអ្វីសពគ្រប់បែបយ៉ាងតើទៅដឹកនាំជាមួយអ្នកណាតើទៅធ្វើអនុ ទៅធ្វើនាយករដ្ឋមន្ត្រីហ្នឹងដើម្បីស្អីហើយយើងគិតត្រង់ហ្នឹងសិនយើងនិយាយយើងអត់ចេះគិតអញ្ចឹងហើយហ៊ុនម៉ាណែតឯងល្មមទៅរៀនរៀនខ្លួនឯងរៀនរបៀបដឹកនាំនឹងខ្លួនឯងរៀនរបៀបនិយាយស្ដីជាមួយប្រជាពលរដ្ឋខ្លួនឯងរបៀបដឹកនាំនឹងឲ្យបានត្រឹមត្រូវសិនចាំមកប្រកាសប្រកាសឲ្យគេជួយពង្រឹង ដើម្បីឲ្យផែនការខ្លួនឯងបានសម្រេចកុំសង្ឃឹមថាបានសម្រេចពីព្រោះរាជខ្មែរឥឡូវនេះកំពុងតែស្គាល់សពគ្រប់បែបយ៉ាងហើយ គឺថារៀនច្បាប់រៀនស្អីតាម គឺត្រូវដឹងលឺទាំងអស់គ្នាអញ្ចឹងបានថាបងប្អូនខ្មែរយើងទាំងអស់ត្រូវកំភ្លេចកុំឲ្យធ្វេសប្រហែសពីរឿងធ្វើនយោបាយដើម្បីការពារប្រទេសជាតិយើងមិនមែនធ្វើនយោបាយដើម្បីនយោបោកនយោអីនោះទេ គឺការពារប្រទេសជាតិយើងដើម្បីឲ្យស្គាល់ខុសឲ្យស្គាល់ត្រូវថាតើអ្នកដឹកនាំនឹងធ្វើត្រូវដែរឬមិនត្រូវតើជីវភាពយើងរស់នៅនឹងបានសុខដោយសារអ្នកដឹកនាំនឹងដែរអត់ តើអ្នកដឹកនាំនឹងគោរពច្បាប់ដែលគេចែងឡើង ដែលគេបង្កើតឡើងដូចជាច្បាប់រដ្ឋធម្មនុញ្ញដែរនឹងអត់ដូច្នេះហើយបងប្អូន ស្គាល់ច្បាប់ដឹងច្បាប់ ជាពិសេសគឺឆ្នាំ1993ប្រទេសយើងមានច្បាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសបងប្អូនសិក្សាឲ្យឲ្យចេះគ្រប់គ្នាឲ្យស្គាល់គ្រប់គ្នាបងប្អូនឡើងខ្លាចអ្នកដឹកនាំខ្លាំងខ្លាយអញ្ចឹងមកសម្លុតបងប្អូនទៀតដែរ ដូច្នេះខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនខ្មែរទាំងអស់សម្ដីហ៊ុនម៉ាណែតនេះចាប់ប្រៀបបីដូចកំតិចប្រជារាស្ត្រខ្មែរស្មើនឹងសម្រាមស្មើនឹងសត្វធាត ដែល គេមិនត្រូវការពឹងពាក់លើយើងដូច្នេះហើយបើ គេមិនពឹងពាក់លើយើង យើងកុំឲ្យគេពឹងពាក់លើលើយើងដែរទៅ យើងទាំងអស់គ្នាហ្នឹងកុំឲ្យអាគេហ្នឹងមកពឹងពាក់យើងបានទៅឲ្យទៅទៅដឹកនាំនៅឯណាផ្សេងទៅយើងអត់ត្រូវការអ្នកដឹកនាំខូខើផ្ដាច់ការអញ្ចឹងទេយើងស្គាល់បើប្រើច្បាប់គឺអ្នកដឹកនាំហ្នឹងផ្ដាច់ការអញ្ចឹងគឺផ្ដាច់ការចំពេញទីអញ្ចឹងហ្មងដូច្នេះខ្ញុំគ្រាន់តែបយលឬខដាស់តឿនដល់បងប្អូនខ្មែរយើងថាតស៊ូយើងត្រូវព្យាយាម យើងត្រូវធ្វើជាអ្នកចេះយើងកុំចេះតែហៃអើហៃអើហៃអើឲ្យគេបង្ក្រាបបាន គឺគេបង្ក្រាបយើងហើយដូច្នេះហើយយើង អត់នៅ ស្ងៀមតទៅទៀតទេគ្មានមកកាន់អំណាចគ្មានមកផ្ទេតំណែងឯណាឪពុកកូន ខ្លួនឯងដូចជារបបកុំមុនីផ្ដាច់ការរបបការ៉េខាងជើងអីហ្នឹងទេ គឺគ្មានអញ្ចឹងទេយើងត្រូវរកឥឡូវហ្នឹងតនអន្តរជាតិគេនៅអន្តរាគមមួយយើង យើងត្រូវស្រាវ ជ្រាវយើងលើកច្បាប់យើងលើក អ្វីដែលយើងមិនពេញចិត្តនឹងការដឹកនាំនឹងកន្លងមកហើយប្រទេសយើងជាប្រទេសដែលមានប្រទេសហត្ថលេខីមានច្រើនប្រទេសដែលគេនៅមានគ្រប់គ្រងយើង គេដឹងគេលឺដូច្នេះហើយបងប្អូន ស្ដាប់ពាក្យហ៊ុនម៉ាណែតនឹងទៅបងប្អូនកុំនៅស្ងៀមតទៀតរក្សាអ្វីអ្វីដែលយើងអាចការពារបូណភាពទឹកដីនិងនិងសិទ្ធិរបស់យើងឲ្យបានគ្រប់គ្រប់គ្នា ទៅបានយើងរស់នៅ បានសុខតទៅមុខទៀតចាខ្ញុំសូម បន្ថែមប៉ុណ្ណឹងសិនចាស់សូមបងប្រវត្តិបន្តទៀតចាស់បាទអរគុណបងចឹងហើយចង់បញ្ជាក់សារឡើងវិញបន្តិចពាក្យប៉ុនថ្ងៃនេះយើងនិយាយអំពីបញ្ហាបើទាហាន កងខេមរៈភូមិន្ទអញ្ចឹងយើងសូមសំណូមពរឲ្យទាំងអស់នឹងសាររបស់យើងនឹងគឺថាយើងអឺ ផ្ដាំផ្ញើទៅ កងមរៈភូមិមិន ខ្មែរទាំងអស់ណាដែលគាត់ជាកងពលថែរក្សាដែលណាបូរណភាពទឹកដីរបស់កម្ពុជានឹងដែលជាអ្នកការពារប្រទេសជាតិរបស់យើងនឹងហើយសូមសាស្មីកំកើតសើមកទៀតមានសេណារីយ៉ូពីរដែលខ្ញុំចង់ឲ្យ បងប្អូនកងពលទាហានទាំងអស់ដែលត្រៀមការពារទឹកដីដែលមានស្មារតីខ្ពស់ហើយសូមកោតសរសើរសារជាថ្មីណា គឺថាទីមួយសេណារីយ៉ូមួយនៅពេលដែលយើងឃើញចេញមកអញ្ចឹងវាអាចមិនខ្ញុំនិយាយតែសេណារីយ៉ូមួយទេពាក់ព័ន្ធនឹងបញ្ហាបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះនៅពេលដែលខ្ញុំបានលើកមិញហ្នឹងហើយគាត់អាចងើបងើបឡើងនៅមានពេលណាដែលមានខ្យល់ខាងលិចបាក់មកខ្លាំងពេកគាត់អាចងើបឡើងដោយសារគាត់ដល់កកទឹកដល់ច្រមុះបើគាត់គាត់ងើបក៏អឺមិនងើបក៏ស្លាប់ងើបអាចមានលទ្ធផលល្អឬក៏អាចស្លាប់អាចរស់អីចឹងដែរណាអញ្ចឹងវាអាចនឹងជាកត្តាមួយ ប៉ុន្តែដោយសារបរិបត្តិថ្មីថ្មីនេះណាដែលយើងឃើញនឹងការផ្ទេតំណែងមិនប្រក់ក្រដីមិនមែនតន់ផ្ទេកម្រងយើងប្រើភាសាផ្ទេដូចជាខុសណាអញ្ចឹងកម្រងណាកម្រងយុទ្ធវិធីរបៀបធ្វើការដើម្បីបដូរអំណាចរបស់លោកហ៊ុនសែនដែលធ្វើកន្លងមកនេះវាហាក់ដូចជាមិនប្រក្រតីយកទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យបងប្អូនណា វាវាវាវាវាវាប្រឆាំងឬថាវាមិនដើរស្របទៅតាមគោលការណ៍អញ្ចឹងទាំងអស់ហ្នឹងអញ្ចឹងហើយពេលបានជាវាមានក្តីបារម្ភថាវាអាចមានណាវាអាចមានភាពមិនចោះសំរងគ្នានៅក្នុងជួរ គណៈបកប្រជាជននឹងហើយយើងកុំភ្លេចថាតាហ៊ានមិនមែនមានតែមកកងពលទេយើងដឹងទាំងអស់គ្នាដឹងហើយណាបងប្អូននៅស្រុកខ្មែរដឹងហើយខ្ញុំដឹងប្រជាពលរដ្ឋដឹងបើហឹមមិនមែនមានមកកងពលទេតាហ៊ានមានច្រើនណាស់មានកងពលអឺយ៉ាងតិចក៏4 5 4 10អីចឹងទៅខ្ញុំមិនច្បាស់ថាមានប្រមាណកងពលទេប៉ុន្តែកងពលធំនីមួយៗជាទូទៅមានអឺអឺ general ណាមាន general ជាអ្នកដឹកនាំណាផ្កាយ 5ផ្កាយ4ផ្កាយ5អញ្ចឹងមេមជាការធំធំមួយកាន់កងពលធំធំមួយមួយនេះសិតសិត general ហើយបាទហើយអញ្ចឹង general ទាំងអស់ហ្នឹងមិនប្រកាសជាទាំងអស់ហ្នឹងនៅក្រោមការគ្រប់គ្រងផ្ទាល់របស់លោកហ៊ុនម៉ាណែតនឹងទេណាគាត់វាយកទៅតាមឋានៈក្រមយ៉ាវាប្រកាសហើយក៏ប៉ុន្តែគាត់ទៅបញ្ចូលមកគាត់មិនប្រកាសថា គាត់ស្ដាប់តាមរហូតមិនដែរព្រោះគាត់មានមានអ្នកដែលគាត់ស្មោះត្រង់ជាមួយអ្នកដែលគាត់ធ្វើការមកជាមួយអ្នកដែលគាត់តស៊ូមកជាមួយច្រើនអញ្ចឹងដូចជាក្រមពួកលោកខាងលោកសរខេងលោកទាបាញ់ឬក៏អ្នកដតីទៀតដែលគាត់ចោះសំរងគ្នាពីអង្គពីអើយមកជួយមើលខុសត្រូវគ្នាជួយថែរក្សាគ្នាលក្ខណៈហ្នឹង អាចមិនសบายចិត្តណាអាចមិនសบายចិត្តនៅពេលដែលការផ្ទេរតំណែងនេះវាដូចជាអយុត្តិធម៌ពេកចំពោះពួកគាត់អីចឹងទៅអាចគាត់លើកអាវុធនឹងប្រឆាំងអីចឹងទៅអញ្ចឹងក៏អានឹងជាសេណារីយ៉ូមួយទៀតដែលយើងគួរតែមើលមិនមិនគួរមើលរំលងទេដែលលោកហ៊ុនសែនឬលោកហ៊ុនម៉ាណែតនឹងគាត់បារម្ភដែរអឺដើម្បីធានាថាកងខេមរៈភូមិន្ទទាំងអស់ហ្នឹងដែលនៅក្រោមបញ្ជាការគាត់ហ្នឹងគាត់ជាមានបញ្ជាការរងហើយលោកជាមានបញ្ជាការចង្កោះអញ្ចឹងត្រូវតែអឺ អឺស្មានស្មារតីថែរក្សាអ្វីទៅតាមអឺអ្វីដែលគេដាក់ប័ណ្ណបញ្ជាពីលើទៅអញ្ចឹងកន្លែងហ្នឹងត្រូវបងប្អូនយល់ណាបងប្អូនទាហានណាទាហានតែអ្នកកាន់កំភ្លើងឲ្យយល់បាទបងកលវត្តបងសុំបញ្ជាក់បន្តិចឲ្យម្ដងទៀតបានបងណៃដឹងពាក្យហ្នឹងណាអឺលោកហ៊ុនម៉ាណែតហ្នឹង គេកំពុងផ្ញើសារពង្រឹងកងទ័ពដើម្បីធានា កងទ័ពការកងទ័ពជើងគោកទៀតណា ដើម្បីធានា សម្រាប់ផែនការផ្ទេរអំណាចធានាសម្រាប់ផែនការផ្ទេរអំណាចរបស់គេហ្នឹងណាកុំឲ្យ មានការរេរាំងក្នុងពេលខាងមុខនេះហើយឲ្យមានជោគជ័យទៀតអូនអញ្ចឹងបាទខ្ញុំខ្ញុំខ្ញុំបាទយល់ហើយខ្ញុំយល់ហើយបងខ្ញុំយល់ច្បាស់ហើយអញ្ចឹងបាទខ្ញុំនិយាយមិញហ្នឹងដូចថាសេណាយោទី2ដែលខ្ញុំលើកមកហ្នឹងណាគាត់ដោយសារយើងដឹងហើយគាត់មុខនាទីគាត់ជាជាមេមតិការរងណារបស់របស់កងពលជើងគោកឃើញទេ អញ្ចឹងគាត់ចង់ពង្រឹងនឹងពង្រឹងដើម្បីឲ្យស្ដាប់បញ្ជាពីលើទៅទេដាក់បញ្ជាពីលើទៅហើយបញ្ជាពីលើទៅការពិតទៅមានលោកទាបាញ់នៅពីលើគាត់ទៀតណាបើលោកលោកលោកទាបាញ់មិនចាញ់មកនិយាយមានជាការ ជាន់ខ្ពស់បំផុតជាងគាត់មិនក៏មិននិយាយមិនមកនិយាយលោកហ៊ុនម៉ាណែតយើងយើងឆ្ងល់ហ្នឹងមិនក៏មិនមកហុកមុនហ៊ុនម៉ាណែតមកនិយាយមិនមិនលោកជាបាញ់មិននិយាយហ៎អាកន្លែងនេះដែលខ្ញុំចង់និយាយគាត់ចង់ត្រៀមពង្រឹងទាហានណាឲ្យគាត់និយាយគាត់អាចយើងដឹងស្រុកខ្មែរមានមធ្យោបាយលើកទឹកចិត្តទិញទឹកចិត្ត whatever ហ្នឹងអឺ ដើម្បីឲ្យទាហាននឹងស្មោះត្រង់ជាមួយគាត់នៅពេលណាដែលមានកងពលឬក៏ក្រុមណាផ្សេងដែលមានអាវុធដែលនឹងប្រឆាំងជាមួយគាត់ហ្នឹងហើយតែការក្នុងការធានាធានាអំណាចរបស់គាត់នៅក្នុងការផ្ទេរអំណាចពួកអីខ្ញុំមិញខ្ញុំឈានទៅដល់នេះបងបងកាត់ខ្ញុំគឺវាឈានដោយថាការផ្ទេរអំណាចហ្នឹងវាមិនដាក់វាមិនវាមិន វាមិនប្រក្រតីវាមិនប្រក្រតីឥឡូវយើងនិយាយពីការផ្ទេរដំណើរតិចនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យបងប្អូនយល់ច្រឡំបងប្អូនទៅហ៊ានណាយល់ច្រឡំទៅមិនក៏យ៉ាងទី1ណាពីដើមមកយើងត្រូវយល់យើងបកក្រោយបន្តិចហើយឥឡូវនេះក៏នៅអញ្ចឹងដែរដោយសារប្រទេសយើងជាការលទ្ធិប្រជាធិបតេយ្យហើយបោះឆ្នោតតាមវិធីសមាមាត្រអញ្ចឹងនៅកាលពេលដែលយើងបោះវិធីសមាមាត្រអឺនាយកបុរដ្ឋមន្ត្រី គឺត្រូវជ្រើសតាំងអំពីប្រធានបកនីមួយនីមួយដែលចូលរួមទេអូជាប្រធានបករបស់គណៈបកដែលប្រជាជនមានលោកហ៊ុនសែនអញ្ចឹងទៅគាត់ជាប្រធានបកដែលហិចអញ្ចឹងបើសិនគណៈបកប្រជាជនឈ្នះអញ្ចឹងលោកហ៊ុនសែនត្រូវឡើងជារដ្ឋមន្ត្រីណាបើសិនជានៅក្នុងរឿងគណៈបកសង្គ្រោះជាតិឧទាហរណ៍មានឧបមាថាលោកប្រធានសំរៀងស៊ីគាត់ជាប្រធានគណៈបកនៅពេលដែលគណៈបកឈ្នះ គឺលោកប្រធានធម្មរីនឹងកើតឡើងជារដ្ឋមន្ត្រីបើសិនជាលោកកឹមសុខាឥឡូវជាប្រធានគណៈបកបើសិនជាគណៈបកសង្គ្រោះជាតិលោកប្រធានកឹមសុខានឹងឡើងជារដ្ឋមន្ត្រីទី1ហើយនៅក្នុងគណៈបកភ្លើងទៀនគណៈបកដូចតែគ្នាហ្នឹងគឺគឺថាអ្នកណាដែលជាប្រធានគណៈបកហ្នឹងហើយបើសិនជាគណៈបកហ្នឹងបោះឆ្នោតទៅឈ្នះដោយសារយើងបោះបោះបោះជ្រើសរើសគណៈបកចឹងប្រធានគណៈបកនឹងឡើងទៅបើសិនជាហើយយោងទៅតាមនឹងទៀតបើសិនជាប្រធានគណៈបកនឹងអត់មានធម្មតាអាណាអាឋានានុក្រមកាលណា កាលណាប្រធានគណៈបកអឺអត់មានលទ្ធភាពគេយកអ្នកណាជំនួសបងមិនអនុប្រធានមែនយ៉ាងអញ្ចឹងបានយើងមានប្រធានយើងមានអនុប្រធានណាយើងមានបើសិនប្រធានដោយសារប្រធានគាត់មានជំងឺគាត់មិនអាចបំពេញភារកិច្ចគាត់បានសាប់បែបហ្នឹងគឺជាជាជាជាស្វ័យប្រវត្តិគឺអនុប្រធានហ្នឹងគាត់កាន់មុខជំនួសគាត់ដែរអាហ្នឹងវាសង្គមលទ្ធិប្រជាធិបតេយ្យវាដើរតែអញ្ចឹងប្រទេសណាដូចប្រទេសណាអត់មកថាឥឡូវដូចលោកជូបៃដិនអញ្ចឹងគាត់ជា គាត់ជាប្រធាននៃសប្តីតែបើសិនជាគាត់មានជំងឺអាពាហ៍គាត់ចូលមន្ទីរពេទ្យមិនអាចបំពេញភារកិច្ចគាត់បានជាស្វ័យប្រវត្តិម៉ាដាម Harris ដែលជាអនុអនុប្រធាននៃប្រទេសនេះគាត់ឡើងតាមអំណាចអន្តរការជំនួសហើយអានេះជាស្វ័យប្រវត្តិហើយអត់មានត្រូវការអីចម្លែកទេប៉ុន្តែបច្ចុប្បន្នបញ្ហាបច្ចុប្បន្ននេះយើងមើលនៅកម្ពុជាលោកហ៊ុនសែនគាត់ជាប្រធានលោកសខេងអនុប្រធានណាណារួចពីដើមលោកជាសឹមជាប្រធាន លោកហ៊ុនសែនជាអនុប្រធានបងប្អូនកំភ្លេចខ្ញុំខ្ញុំបកប្រែបកបកទៅហើយនៅពេលដែលបោះឆ្នោតឆ្នាំ2013មានការកែប្រែនៅក្នុងគណៈបព្វជិជននឹងគឺគឺលោកហ៊ុនសែនគាត់បើកសមាជដូចបច្ចុប្បន្ននេះគាត់ធ្វើរៀបចំគាត់ថាឥឡូវហ្នឹងពីដើមឥឡូវហ្នឹងអនុប្រធានមកធ្វើជារដ្ឋមន្ត្រីទៅវិញ គឺមានការកែប្រែច្បាប់ហ្នឹងអញ្ចឹងលោកជាសៀមទៅពេលគណៈបកប្រជាជនឈ្នះលោកជាសៀមតែប្រធានអត់បានធ្វើអត់បានធ្វើរដ្ឋមន្ត្រីទេទៅជាអនុប្រធានធ្វើជារដ្ឋមន្ត្រីទៅវិញដល់តែយើងបោះឆ្នោតបោះឆ្នោតអាណត្តិអាណត្តិទី18គេលោកជាសឹមជាអនុប្រធានអញ្ចឹងទៅពេលគណៈបព្វជិជនឈ្នះ100%លោកលោកលោកលោកលោកជាសឹមត្រូវឡើងជារដ្ឋមន្ត្រីក៏ប៉ុន្តែលោកហ៊ុនសែនបដូរទេ អត់ទេប្រធានទៅយរដ្ឋមន្ត្រីអញ្ចឹងគាត់លេងតែដីផ្លាស់ប្ដូរនីតិវិធីហ្នឹងតាមតែចិត្តនៅឃើញនៅក្នុងការសមាជហ្នឹងគាត់ដូចថាគាត់មានអ្នកគ្រប់គ្រងអញ្ចឹងគាត់ហាក់ក៏ហៅប្រជុំពិសេសសមាជហ្នឹងគាត់ផ្លាស់ប្ដូរអីច្បាប់ទម្លាប់ហ្នឹងដូចថានៅពេលពាក់កដាលទីពាក់កដាលទីកំពុងលេងលេងលេងលេងក្បួនអូមិនកើតទេបដូរមកវិញបដូរទៅបដូរមកស្រាមតែចិត្តតែនឹកឃើញទៅអ្វីដែលគាត់មានអត្តពលនឹងហេថ្មីថ្មីនេះបងប្អូនឃើញទេឥឡូវលោក អឺដែលយើងកំពុងតែមានអនុប្រធាននេះឥឡូវគាត់មកជ្រើសតាំងអនុប្រធានបន្ថែមទៀតណាគេលុយមានលោកហ៊ុនម៉ាណែតឥឡូវហ្នឹងគេខ្លាចទៅជាអនុប្រធានអីចឹងទៅណាក្នុងក្នុងសម័យហើយថែមទាំងឥឡូវនេះមានប្រកាសឲ្យជ្រើសរើស ឯកបែកភាពនៃរដ្ឋមន្ត្រីទៀតគេគេគាត់បដូរបដូរបដូរបដូរហ្គេមរបស់គាត់គាត់បដូរហ្គេមបដូរអានេះលបែងរបស់គាត់ដើម្បីឆ្លើយឲ្យឆ្លើយតបទៅអ្វីតម្រូវការរបស់គាត់នេះជា លបែងលោកហ៊ុនសែនគាត់លេងជារឿយរឿយដោយសារគាត់ធ្វើការផ្លាស់ប្ដូរយ៉ាងម៉េចដោយសារអ្វីអ្វីគាត់ក្តោបក្តាប់ទាំងអស់ទេប្រព័ន្ធទោះបីនៅក្នុងគណៈបកប្រជាជននឹងគឺថា មានអ្នកដែលគាត់នៅគាត់ក្តោបក្តាប់នឹងភាកច្រើនណាអញ្ចឹង បើយើងនិយាយទៅតាមនីតិវិធីលទ្ធិភាពប្រតិហេខ្ញុំបោះឆ្នោតបានបាន700នេះខ្ញុំបាន500នេះខ្ញុំឈ្នះហើយខ្ញុំបាន400នេះខ្ញុំឈ្នះណាគេតែគាត់បានរៀបចំគាត់ចាក់គ្រឹះក្នុងប្រព័ន្ធនឹងរួចទៅហើយអានេះឲ្យបងប្អូនច្បាស់ណាអញ្ចឹងបានថាអ្វីអ្វីហ្នឹងបើសិនជាយើងមើលទៅវាមានភាពមិនប្រក្រតីក្នុងការរៀបចំនីតិវិធីដោយសារយើងផ្លាស់ប្ដូរផ្ដាស់ផ្លាស់ប្ដូរអីនេះផ្ដាស់ប្ដូរអីនេះបាត់បញ្ជាឬផ្លាស់ប្ដូរអីរបៀបរបបហ្នឹងគឺថា អន្តរកាលណាគឺថាភ្លាមភ្លាមដើម្បីតម្រូវតម្រូវតម្រូវបំរើផលប្រយោជន៍របស់ខ្លួនឬបំរើក្រុមគ្រួសាររបស់ខ្លួនដូច្នេះបានខ្ញុំតែងតែនិយាយបងប្អូនណាគឺយើងមិនអាចគេថា you cannot change a game in the middle of the the fight យើងយើងយើងមិនអាចមកមកផ្លាស់ប្ដូរផ្ដាស់ប្ដូរប័ណ្ណបញ្ជាលបែងនៅពេលនៅពេលដែលកំពុងតែចាប់ផ្ដើមប្រកួតប្រជែងទេ ដូចយើងឡើងអាប៊ីចឹងយើងមុនឡើងដាល់យើងបាននិយាយគ្នារួចហើយថាកុំឲ្យលេងកែងកុំឲ្យលេងគួយកុំឲ្យលេងអីស្រាប់ទៅដល់កំពុងវាយវាយយើងផ្អាកយើងថាអីអត់ទេឥឡូវនឹងអត់អីយើងបដូរយើងបដូរយើងបដូរសិតឥឡូវអាចវាយកែងបានដោយសារឃើញម្នាក់ទៀតបកែវាយកែងយកអូខេអត់អីឥឡូវយើងឲ្យវាយកែងអនុញ្ញាតឲ្យវាយកែងបានអញ្ចឹងទៅធ្វើឲ្យគូបដិបកគួរដែលគាត់មិនចេះវាយកែងឬគាត់មិនចេះអុកតគួងឯហ្នឹងឧទាហរណ៍ចាញ់ដោយងាយស្រួល ចឹងបានគេអត់បដូរទេបាទគេអត់ដូរអាដេញលបាយគេអត់បានបដូរនៅពាក់កណ្ដាលទីបានទេណាគឺថាទាល់តែរៀបចំពីអើយមកនិយាយគ្នាមិនគឺថាយើងត្រូវទៅដល់គោលដៅសិនបើទៅថ្ងៃក្រោយទៅលើកក្រោយអានឹងបានយើងបដូរនិយាយមករៀនម្ដងទៀតបានផ្លាស់បដូរប៉ុន្តែដល់ពេលនេះនៅស្រុកខ្មែរយើងហ្នឹងស្ថានភាពនេះយើងឃើញមានការផ្លាស់ប្ដូរនឹងដោយមិនប្រក្រតីទេមិនទៅតាមគោលការណ៍នីតិវិធីទេអញ្ចឹងបានសូមជំរាបបងប្អូនបងប្អូនពលទាហានហើយជាប្រទេសយើងតាមបានទាំងអស់គ្នាថាទោះជាយ៉ាងណាក៏ដោយ បងប្អូនជាពលទាហានដូចខ្ញុំបានលើកមុនមកអញ្ចឹងមុខនីតិរបស់បងប្អូន ជាមុខនីតិចម្បងគឺ ការពីបូរណភាពទឹកដីហើយការពីប្រជាការពីប្រជាប្រដ្ឋខ្មែរមិនមែនមកការពីអ្នកកាន់អំណាច ហើយក៏មិនមែនមក ធ្វើបាបប្រជាប្រដ្ឋខ្មែរដែរអានឹងវាប្រឆាំងនឹងអ្វីអ្វីបាទបងប្អូនស្ម័គ្រចិត្តចូលទៅធ្វើទាហានហ្នឹងហើយវាច្បាស់នៅឧត្តមគតិយើងអញ្ចឹងយើងត្រូវយើងឲ្យយើងច្បាស់ឧត្តមគតិយើងជាការពិត តាហ៊ានត្រូវស្ដាប់មេបញ្ជាការជាការពិតបាទជាការពិតបញ្ជាប៉ុន្តែបើសិនជាគេឲ្យបងប្អូនទៅសម្លាប់ទេបងប្អូនដោយសារថាអីអានឹងអញខឹងទៅទៅបាញ់អានឹងចោលបាញ់បាញ់ចោលប្រជាពលរដ្ឋនឹងងើងើបឡើងឲ្យបងប្អូនអត់ដឹងថាប្រជាជនអត់មានកំភ្លើងគាត់អត់មានខុសអីហ្នឹងគាត់គាត់លើបន្តហើយបងប្អូនទៅបាញ់គាត់សម្លាប់ចោលរាប់រយនាក់បងប្អូនធ្វើទៅរួចទេហើយនឹងជាប្រជាពលរដ្ឋខ្មែរហេ យើងថាបងប្អូនមកនិយាយថាអេខ្ញុំអត់ដឹងទេខ្ញុំទៅហ៊ានខ្ញុំធ្វើតាមតាតាមេបជាឲ្យបាញ់គឺខ្ញុំបាញ់អានឹងទួលចំនួនអពតហើយបងប្អូនចង់វិលត្រឡប់ទៅអានឹងវិញអត់មានសួរដេញដោប្រជាពលរដ្ឋគ្រាន់តែចាញ់មកតបាតបាទៀមទាសិទ្ធទៀមទាអ្វីមួយហើយបងប្អូនដែលជាបងប្អូនជាពលទាហានហ្នឹងគាត់ថាគាត់អត់ខ្វល់ឲ្យតាមេជាឲ្យបាញ់បាញ់ទោះជាមេម៉ាយក៏ដោយទោះជាចាស់ក៏ដោយជាក្មេងក៏ដោយតែមកញ៉ែញ៉ៃហ្នឹងបាញ់ចោលទាំងអស់ហ្នឹងតើបងប្អូនអាចធ្វើទៅរួចទេ អាហ្នឹងយើងឲ្យច្បាស់កន្លែងហ្នឹងកាលនៅអេស៊ីបកាលឆ្នាំ2000ប្រហែលបងនៅអេស៊ីបបងប្អូនឃើញទេកាលបងប្អូនបងតាមតាមស្ថានភាពនយោបាយខ្ញុំចាំឆ្នាំឆ្នាំច្បាស់ហើយដែលពេលដែលប្រជាពលរដ្ឋអេស៊ីបងើបមកធ្វើបាតកម្មនៅកណ្ដាលក្រុងរាប់សែនរាប់ម៉ឺននេះហើយមេបញ្ជាការទាហាននឹងបញ្ជាឲ្យសាក់3សាក់1នឹងបាញ់ទៅលើពលរដ្ឋបងប្អូនចាំឯកន្លែងហ្នឹងហើយមានកសែតបរទេសអីតាមដានថតចឹងរាល់ថ្ងៃហើយពួកគាត់ធ្វើម៉េច ចាំមកនេះពួកគាត់យកកាភ្លើងនឹងហុចទៅឲ្យអាដេញសាក់4 5ទៅបាញ់ខ្លួនឯងទៅខ្ញុំទៅទេហើយនៅបាញ់ទេហួរម៉ែឲ្យខ្ញុំខ្ញុំអត់ទៅទេបើចង់បាញ់ទេបាញ់ខ្លួនឯងខ្ញុំទៅទេហើយខ្ញុំសុំទៅផ្ទះហើយខ្ញុំអត់ត្រូវការខ្ញុំចូលមុខនទីខ្ញុំចូលមកដើម្បីការពារមិនមកខ្ញុំបាញ់ប្រជាប្រដ្ឋដូចតបែបងហ្នឹងគាត់ដាក់កាភ្លើងចោលគាត់ថាចង់បាញ់បាញ់ខ្លួនឯងខ្ញុំទៅផ្ទះហើយនេះអ្វីដែលយើងអាចធ្វើបានយើងមិនប្រឆាំងទេប៉ុន្តែយើងអត់ធ្វើដោយសារជាទង្វើអសិលធម៌ ហើយវាមិនអត់វាអត់មានឆ្លើយតបនឹងមុខនីតិរបស់យើងនឹងជាអដាមកតិរបស់ទាហានអានោះយើងយើងច្បាស់ទាំងអស់គ្នាអញ្ចឹងចាត់ចង់បាញ់គាត់ចង់មកបាញ់ខ្លួនឯងមកគាត់ចេះបាញ់តាគាត់មានវិជាការយើងគាត់មានទាហានគាត់ចេះបាញ់គាត់ចង់បាញ់បាញ់ខ្លួនទៅយើងយើងដាក់កំភ្លើងយើងដាក់ទៅផ្ទះណាអាហ្នឹងយើងច្បាស់គ្នាទាំងអស់គ្នាអញ្ចឹងហើយបើយើងធ្វើម្នាក់អាហ្នឹង វាធម្មតាទេម្នាក់គេគេគេធ្វើទុកយើងប៉ុន្តែបើបងប្អូនរាប់រយនេះបងប្អូនពលទាហានរត់យល់មានឧត្តមគតិនោះក៏អញ្ចឹងថាម្នាក់ម្នាក់ត្រូវមានឧត្តមគតិទាំងអស់គ្នាចេះគិតទាំងអស់គ្នាណាបើបងប្អូនមានឧត្តមគតិថាអត់ទេយើងមិនបានមកធ្វើទាហានដើម្បីចោះឈ្មោះស៊ីប្រាក់ខែដើម្បីមកបាញ់សម្រាប់ប្រជាពលរដ្ឋខ្មែរទេបើយើងមានឧត្តមគតិនឹងដូចគ្នាទាំងអស់គ្នាច្បាស់ទាំងអស់គ្នាអានោះស្រួលតាគេបញ្ជាឲ្យបាញ់យើងដែរយកព្រលឹងទៅបាញ់ខ្លួនឯងយើងទៅផ្ទះជួបបាយជួបឪជួបប្រពន្ធជួបកូនយើងវិញ ចាប់ប៉ុណ្្នឹងឯងគេអញ្ចឹងអំណាចផ្ដាច់ការអំណាចអឺនឹងត្រូវតែរលាយត្រូវតែបាក់ណាប្រជាពលរដ្ឋគាត់មានលទ្ធភាពផ្លាស់ប្ដូរដោយសន្តិវិធីកាលណាយើងបាញ់ទៅអានោះវាคล้ายទៅជាអំពើខ្សែបងប្អូនអាចជាប់ពិរុទ្ធនៅក្នុងការបាញ់សម្លាប់ប្រជាពលរដ្ឋដែលអត់មានអាវុធមានអីហ្នឹងគឺថាធ្វើទោសខ្លួនឯងទៅទៀតអាហ្នឹងឲ្យយើងច្បាស់ទាំងអស់គ្នាអញ្ចឹងណាបងប្អូនអឺហើយអានឹងពាក់ព័ន្ធនឹងរឿងតាហ៊ានការពីអំណាចបងខ្ញុំ ដូចជាអត់មានអីបន្ថែម ទេគ្រាន់តែថាសារជាថ្មីសូមពៀវនាវឲ្យបងប្អូនទាហានជាពិសេសបងប្អូនទាហាននោះដោយសារថ្ងៃនេះយើងនិយាយអំពីការពង្រឹងអំណាចទាហានដើម្បីការពារអំណាចជាការពិតទាហានអត់មានមុខនីតិអីទៅការពារអំណាចទេទាហានមានមុខនីតិតែមួយគាត់គឺការពារទឹកដី និង ជួយប្រជាពលរដ្ឋការពារប្រជាពលរដ្ឋឯការពារអំណាចមានហើយមានក្រសួងមហាផ្ទៃលោកសខេងហ៎ អញ្ចឹងគេមិនមែនហៅក្រសួងមហាផ្ទៃទេគេហៅថា internal security ណាដែលមានមុខនទីដែលគេមាន PM មានប៉ាលីសមានស្អីស្អីរាប់ពាន់អ្នកដែរសម្រាប់ថែរក្សាសន្តិសុខនៅក្នុងប្រទេសទេទាហានការពារសន្តិសុខក្រៅប្រទេសគឺព្រមទទួលទេក្រសួងមហាផ្ទៃមុខនទីការពារសន្តិសុខសង្គមឲ្យច្បាស់បងប្អូនណា តិចច្រឡំច្បោកច្បល់រឿងទាហាននៅនឹងក្រសួងមហាផ្ទៃអានឹងវាមានបញ្ហាណាអញ្ចឹងក្រសួងមហាផ្ទៃមានមន្ត្រីមានប៉លីសមានអីអីដែលធ្វើការនឹងណានៅក្នុងជួរនឹង PM ប៉លីសរំរួតស្អីយើងណែហៅសັບបែបយ៉ាងហ្នឹងគឺគ្រប់គ្រងដោយក្រសួងមហាផ្ទៃក្នុងខ្លាំងមុខនីតិខ្សែរក្សាសន្តិសុខផ្ទៃក្នុងជាតិក្នុងប្រទេសណា អត់គាត់អត់ទៅច្បាំងជាមួយបើនៅព្រំប្រទល់ទេពួកគឹងគឺគាត់ថែរក្សាសន្តិសុខផ្ទៃក្នុងប្រទេសហ្នឹងគេហើយគេហៅប្រើថាគេប្រើភាសាថាក្រសួងមហាផ្ទៃណាអូច្បាស់ទាំងអស់គ្នាអញ្ចឹងបងប្អូនថ្ងៃនេះទាំងហៅថាបងប្អូនយល់កន្លែងហ្នឹងណាខ្ញុំសង្ឃឹមថាបងប្អូនយល់កន្លែងហ្នឹងណាអញ្ចឹងក៏ក្រសួងមហាផ្ទៃអត់ទៅធ្វើការទៅទៅទៅទៅព្រំនងរាជបាញ់ជាមួយអឺសៀមឬក៏ទៅខាងស្ទឹងត្រែងបាញ់ជាមួយលាវឬក៏ទៅខាងកើតបាញ់ជាមួយវៀតណាមអីទេអត់មានទេអត់មានមុខវិជ្ជារបស់គាត់ទេ ណាអត់មានមុខទីរបស់គាត់ទេគឺមុខទីរបស់គាត់គឺការពារផ្ទៃក្នុងហើយបងប្អូនទាហានខេត្តអង្គរខេមរភូមិន្ទគឺការពារព្រំប្រទល់ដីការពារប្រជាពលរដ្ឋខ្មែរឲ្យច្បាស់ទាំងអស់គ្នាកន្លែងហ្នឹងណាបាទខ្ញុំចូលរួមប៉ុណ្្នឹងចាស់ហើយអញ្ចឹងហើយបានថាមូលហេតុដែលគេថាដែលមូលហេតុឯងបានត្រូវតែឲ្យយកទៅហ៊ានមកជួយការពារអំណាចវាអត់ត្រូវរឿងវាប្រច្រាស់ទៅណាត្រូវតែគាត់ទៅអំពាវនាវទៅឲ្យលោកសខេងឬក៏អឺ យោធា PM ការការពារអាការពារដែលមិនមែនឲ្យការពារបុគ្គលទេការពាររដ្ឋធម្មនុញ្ញការពារច្បាប់ហ៎ អញ្ចឹងបើច្បាប់នឹងវាធ្វើត្រឹមត្រូវបើអ្នកដឹកនាំដើរទៅតាមគោលការណ៍ច្បាប់ទៅតាមនីតិរដ្ឋអញ្ចឹងជាមុខនីតិអញ្ចឹងបាននៅប្រទេសគេក្រៅក្រៅដែរយើងឃើញតែមានប្រជាពលរដ្ឋកម្មយើងឃើញមានបលិសយកកណុងយកមកបាញ់ការពីអីហ្នឹងដោយសារគេការពីនីតិរដ្ឋគេប៉ាគេស្ថាប័នប្រជាធិបតេយ្យរបស់គេដោយសាររដ្ឋាភិបាលហ្នឹងជាប់គាត់ឡើងមកកាន់អំណាចដោយសារប្រជាពលរដ្ឋបានបោះឆ្នោតគាត់គេអញ្ចឹងគាត់ការពីហ្នឹងប៉ុន្តែបងបានតែឃើញមានតាហ៊ានមកទេមានតែនៅក្នុងប្រទេសផ្ដាច់ការ មាននៅក្នុងប្រទេសកុម្មុយនីសដែលប្រើប្រាស់ទាហានមកអឺមកមកមកមកមកបាញ់មកអីប្រជាពលរដ្ឋនឹងអត់ដែលមានប្រទេសណាយកទាហានមកប្រើប្រាស់ទេប្រទេសជាតិអត់ដែរប្រទេសកាណាដាខ្ញុំនៅសាយច្បាប់ហើយមានបាតកម្មច្រើនដងហើយនៅអាមេរិកកាំងក៏មានបាតកម្មមិនចេះតិចទេបងប្អូនចាំបានបាតកម្មតាំងពីអឺកាលម monsieur ស្អីដែល គេសកាត់កងាប់បងឈ្មោះខ្ញុំភ្លេចបាត់ហើយលោកខ្មៅមួយគេប៉ូលីសសកាត់កងាប់នៅដែងយើងថ្មីទៅប្រហែលឆ្នាំមុននេះចອດផ្លយដល់ចອດផ្លយហ្នឹងបងប្អូនដែលឃើញមានតាហានចាញ់មកតាហានចាញ់មកការពារប្រជាពលរដ្ឋអាមេរិកកាំងរាប់ម៉ឺនរាប់ពាន់រាប់សែននេះធ្វើបាតកម្មបៃខ្ទេចបៃខ្ទេចដែលឃើញអត់ទេមានតែប៉ូលីសណាអត់មានអត់មានអត់មានតែការចូលរួមសកម្មភាពបង្ក្រាបពលរដ្ឋផ្ទៃក្នុងនេះអត់ដែលមានទេណា ចឹងឲ្យយើងច្បាស់ទាំងអស់គ្នាបងប្អូនណាលើកលែងតែស្ថានភាពណាមួយវាពិសេសទេណាទប់ស្កាត់មិនបានអានឹងប្រហែលជាម្ដងមកការអាច possibility ប៉ុន្តែយ៉ាងណាមិញកម្រណាស់បាទកម្រណាស់បងប្អូនគឺកម្រណាស់កម្រមានបញ្ហាឬហៅទៅហ៊ានមកបង្ក្រាបជាប្រវត្តិគេទៅនៅពេលណាហៅទៅហ៊ានមកទៅតែឆ្លើយតបទៅនឹងសភា ដាក់ត្រូវតែឆ្លើយតបទៅនឹងសភាមិនអាចធ្វើអីកិច្ចការអីបានអឺលេងលេងឯងហើយ complex យើងយើងពីអាមេរិកខ្ញុំនិយាយពីអាមេរិកខ្ញុំខ្ញុំបើកវងកញ្ចក់ទេបងប្អូនយល់អាមេរិកនិងកម្ពុជាខុសគ្នារបៀបរដ្ឋបាលណាអាមេរិកជាប្រទេសសាធារណរដ្ឋហើយមកច្រឡំអាមេរិកប្រទេសសាធារណរដ្ឋកម្ពុជាជាប្រទេសដែលកាន់រាជាធិបតេយ្យនិយមណាយើងនៅក្នុងរបប រាជាអធិបតីបានន័យថាយើងមានស្ដេចណាប៉ុន្តែគាត់ស្ដេចអត់មានអំណាចហើយយើងកាន់លទ្ធិធិបតីអញ្ចឹងបានគេហៅរដ្ឋមន្ត្រីទី1ប្រទេសដែលគេកាន់សាធារណរដ្ឋណាគឺអត់មានអត់មានអ្នកណាហួសពីលើ president គេប្រើពាក្យថាប្រធានាធិបតីហ្នឹងប្រទេសសាធារណរដ្ឋគេហៅប្រធានាធិបតីអញ្ចឹងប្រធានាធិបតីគាត់ជា អំណាចកំពូលហើយនៅក្នុងប្រទេសអាមេរិកមេបញ្ជាការជួនខ្ពស់របស់កងអាវុធកង កងទាហានទាំងអស់របស់អាមេរិកទាំងជើងគោកជើងជើងទឹកជើងកប៉ាល់ជើងក្រោមទឹកជើងលើទឹកទាំងអស់គឺនៅក្រោមបញ្ជាការរបស់ប្រធានាធិបតីអាមេរិកឲ្យច្បាស់ហ่าបងប្អូនណាអញ្ចឹងទោះជាចង់អញ្ចឹងគាត់មិនចាំបាច់ទៅសភាព្រោះគាត់ជាមេបញ្ជាខ្លួនខ្ពស់បំផុតរបស់កងទាហានអញ្ចឹងគាត់អាចបញ្ជាបានគាត់ថាទៅខុសត្រូវទាហានធ្វើមិនធ្វើអានឹងរឿងមួយទៀតណាប៉ុន្តែយោងទៅតាមឋានានុក្រមគឺគាត់ជាមេបង្រៀនការ is the commander in chief of the United States Army ណាអានឹង President អាមេរិកមកច្បាស់អពុយហើយយើងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញយើង អ្នកណាជា Commander in Chief អ្នកណាជាមេបញ្ជាការជាន់ខ្ពស់គឺសម្ដេចសីហមុនីមិនមែនលោកហ៊ុនសែនទេយើងបើមិនច្បាស់ទេទៅមើលម្ដងទៀតហើយបើមិនទៅមើលម្ដងទៀតហើយប៉ណ្ឌិតយើងជួមកកន្លោយកន្លងកន្លងមកក្នុងរយៈពេល25ឆ្នាំនេះយើងនៅឃើញតែស្ដេចយើងដែលមានទៅបញ្ជាធានឬក៏ហើយយើងមានការតែងតាំងឬដែលដែលបញ្ជាកប់ទ័ពអីទេអញ្ចឹងវាថាវាខុសគ្នាណាបងប្អូនអំណាចដូចនេះខ្ញុំបិទវងកញ្ចក់វិញដើម្បីបងប្អូនយល់អឺចំណុចហ្នឹង អឺបាទបងអញ្ចឹងយើងយើងបន្តទៅទៀតចាស់បងចង់ចូលរួមមួយបន្ថែមអញ្ជើញចាខ្ញុំសូមបន្ថែមបន្តិចត្រង់ពាក្យពេចប៉ុណ្ណឹងខ្ញុំក៏ផ្ដាំផ្ញើដល់បងប្អូន កងតបជើងទឹកហ៊ុនម៉ាណែតគេຕົកថាកងទ័ពជើង ទឹកនឹងគឺជាស្លេវរបស់គេហើយគឺគេត្រូវប្រើ កងទ័ពជើង ទឹកនឹងឲ្យធ្វើអីស្រេចលើគេអញ្ចឹងព្រោះអំណាចរបស់គេដូច្នេះខ្ញុំសូមលើកដំ កើងបងប្អូនដែលជាកងទ័ពជើងទឹកទាំងអស់ដែលធ្វើដើម្បីការពារប្រទេសជាតិយើងណាមានអ្នកធ្វើតាមហ៊ុនម៉ាណែតប៉ុន្តែសម្រាប់ការកងទ័ពជើងគោកដែលប៉ັດប្រកាសការពារជាតិគឺគេអត់អាចធ្វើតាមហ៊ុនម៉ាណែតទេពាក្យសម្ដីហ៊ុនម៉ាណែតនេះគឺដឹកភ្លើងខ្លួនឯងហើយចឹងបានខ្ញុំប្រាប់ពាក្យសម្ដីហ្នឹងវាធ្ងន់ធ្ងរពេកហ៊ុនម៉ាណែតពង្រឹងកងទ័ពជើងទឹកដើម្បីឲ្យការពារនឹង ដើម្បីផែនការដើម្បីឲ្យបានសម្រេចផែនការដែលគេផ្ទេរអំណាចនឹងសូមឲ្យបងប្អូនកងទ័ពជើងទឹកហ្នឹងមិនកងទ័ពជើងគោកហ្នឹងពិចារណាពាក្យហ្នឹងពាក្យហ៊ុនម៉ាណែតហ្នឹងឲ្យបានច្បាស់លាស់មែនតែនហើយហ៊ុនម៉ាណែតធ្វើហ្នឹងគឺចាត់ទុកបងប្អូនដោយថាកងពលកងទ័ពជើងទឹកហ្នឹងជើងជើងគោកហ្នឹងมันប៉ះពាល់នឹងជើងទឹកទេអញ្ចឹងហ៎ ដោយថាគេចែកដាច់ទេគេនិយាយហ្នឹងគេនិយាយជាងគិតថាគេចែកដាច់ហើយកងជើងទឹកកងតបជើងគោកគេឲ្យតែកងតបជើងគោកមកការពារអំណាចគេ ដើម្បីឲ្យគេផ្ទេរអំណាចហ្នឹងឲ្យបានសម្រេចអ្នកពាក្យនេះគេថាឲ្យបានសម្រេចទៀតបងប្អូនវាធ្ងន់ពេកហើយបានសម្រេចហើយជោគជ័យទៀតសួរថាបើហ៊ុនម៉ាណែតបានសម្រេចជោគជ័យមក ប្រទេសយើងតើបានជោគជ័យប៉ុណ្ណាដែរទេ គឺការសម្រេចរបស់ហ៊ុនម៉ាណែតហ្នឹងគឺគឺជាការផ្ទេរអំណាចដោយជនផ្ដាច់ការដោយរបបកុម្មុយនីសដូច្នេះបងប្អូនកងទ័ពជើងគោកនឹងយល់ហើយខ្ញុំជឿថាយល់ហើយ ពាក្យសម្ដីហ៊ុនម៉ាណែតនេះហាក់ហាក់បីដូចជាដុតភ្លើងខ្លួនឯងឯងដូចជាដូចជាគ្មានធ្វើអ្វីឲ្យបងប្អូនយើងនៅភ័យព្រួយបារម្ភខ្លាចតទៅទៀតទេពីព្រោះយើងបំរើអឺ រាជបំរើ ប្រទេសជាតិការពារពលរដ្ឋភាពទឹកដី និងបំរើ ប្រជារាជគឺយើងស៊ីប្រាក់ខែរាជមិនមែនស៊ីប្រាក់ខែហ៊ុនម៉ាណែតហ្នឹងទេព្រោះហ៊ុនម៉ាណែតគ្មានមានលុយឯណាយកមកឲ្យបងប្អូនហ្នឹងទេលុយគេមានតែផ្លំទឹកផ្លំដីនោះគេមិនមែនយកមកចែកដល់កងទ័ពជើងគោកហើយគេមកទិញកងទ័ពជើងគោកហ្នឹងឲ្យធ្វើបាច់ធ្វើតាមចិត្តនោះទេអត់ទេសូមឲ្យបងប្អូនជ្រាបរឿងហ្នឹងឲ្យច្បាស់លាស់ហើយស្ដាប់ហើយពិចារណាមែនតែនពាក្យសម្ដីហ៊ុននៃហ៊ុនម៉ាណែតតបានថ្ងៃនេះ ខូខើណាស់គឺតាំងខ្លួនជាមេកាងផ្ដាច់ការ នៅប្រទេសកម្ពុជាយើងដូច្នេះយើងជាខ្មែរមិនត្រូវនៅស្ងៀមទេខ្មែរត្រូវតែជួយខ្មែរបើកងទ័ពជើងគោកជាខ្មែរគឺធ្វើការការពារ ប្រជាពលរដ្ឋខ្មែរអត់មានការពារមេអត់មាន ការពារដែលអឺអ្នកដឹកនាំហ្នឹងទេ អ្នកដឹកនាំ អ្នកដឹកនាំនឹងកាលណាដឹកនាំមិនស្របច្បាប់អ្នកដឹកនាំនឹងគឺណាកាលណាដឹកនាំវង្វេងផ្លូវទៅប្រើផ្ដាច់ការក៏បងប្អូនកងទ័ពជើងគោកនឹងមានវិធានការដើម្បីកែលម្អអ្នកដឹកនាំនឹងដែរដើម្បីឲ្យប្រជារាស្ត្រគ្នាមានកម្លាំងព្រោះប្រជារាស្ត្រគ្នាហាក់បីដូចជាទុនខ្សោយណាស់សង្ឃឹមលើបងប្អូនកងទ័ពហ្នឹងហើយដូច្នេះសូមឲ្យបងប្អូនកងទ័ពស្ដាប់ពាក្យនេះឲ្យបានហើយថែរក្សាប្រជារាស្ត្ររបស់ខ្លួនយើង ថែរក្សាប្រទេសជាតិរបស់យើងឲ្យបានសុខសាន្តវិញទៅវាប្រសើរជាជាងការពៀបបុគ្គលមេផ្ដាច់ការចាខ្ញុំសូមប៉ុណ្ណឹងហើយខ្ញុំសូមជូនប្រធានបទទី2ដល់បងអូនកលវត្តបន្តទៀតព្រោះយើង ពេលវេលាយើងក៏ជាទៅមុខដែរហើយពីបញ្ហាពីបញ្ហាថាមូលហេតុអីបានជាអាប្រេងឥន្ធនៈដែលគេចាប់បាននៅឥណ្ឌូនេស៊ីហ្នឹងមិនក៏មិនយកត្រឡប់មកប្រទេសយើងវិញបងអូនយល់យ៉ាងម៉េចដែរចាសូមអញ្ជើញ បាទអរគុណបងមុនខ្ញុំខ្ញុំបញ្ជាក់បន្តិចដើម្បីបងប្អូនបញ្ជាក់បញ្ហាផ្ទៃអំណាចបន្តិចទៀតដើម្បីឲ្យយើងច្បាស់ទាំងអស់គ្នានៅការបដូរអំណាចទៅតាមនីតិវិធីដូចខ្ញុំបាននិយាយជាទូទៅវាមាននីតិវិធីបងចែងមួយស្រេចហើយ កាលណារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីមិនអាចធ្វើការបានឧបរដ្ឋមន្ត្រីណាដែលជាបើនៅក្នុងប្រទេសសាធារណរដ្ឋដូចជាប្រធានាធិបតីអនុប្រធានាធិបតីទី1ទី2អីចឹងទៅគេមានគេមានដែលលេខលេខរៀងគេត្រូវដើរទៅតាមហ្នឹង អញ្ចឹងនៅអ្វីដែលយើងឃើញចម្លាយការផ្លាស់ប្ដូរលបែងហ្នឹងដែលយើងឃើញហ្នឹងគឺថាមានការសមាជមានការរៀបចំអញ្ចឹងអញ្ចឹងលោកហ៊ុនសែនគាត់គាត់ថាខ្ញុំចង់បញ្ជាក់បងប្អូនថាអញ្ចឹងហើយបានគាត់មានក្តីបារម្ភព្រោះគាត់ចង់ប្ដូរលបែងណាប្ដូរប្ដូរប្ដូរនីតិវិធីដើម្បីឆ្លើយដើម្បីផ្ទេរតំណែងហ្នឹងអូមកធ្វើបាយគាត់កំពុងរយុទ្ធសាស្ត្រមកធ្វើបាយដើម្បីផ្ទេរតំណែងឲ្យកូនគាត់ហ្នឹងឲ្យវាស្របច្បាប់អញ្ចឹងមកគាត់ខំផ្លាស់ប្ដូរនីតិវិធីសັບបែបយ៉ាងហ្នឹងអញ្ចឹងឥឡូវហ្នឹងបងប្អូនឃើញណា ទីមួយបញ្ហាសុខភាពរបស់គាត់គាត់ប្រហែលជាមិនបានសុខភាពរបស់គាត់អីអីសពបែបយ៉ាងហ្នឹងអញ្ចឹងវាអាចដល់ពេលមានជាតិអសន្នឬក៏មានបញ្ហាអីមួយហ្នឹងឥឡូវហ្នឹងគាត់អាចយកលេសហ្នឹងគាត់ថាឥឡូវហ្នឹងដោយសារលោកហ៊ុនម៉ាណែតជាបេក្ខជនអឺជាបេក្ខភាពនៃរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីអញ្ចឹងគាត់អាចផ្ទេរតំណែងឲ្យបានឧទាហរណ៍គាត់លេងល្បែងហ្នឹងអញ្ចឹងបើសិនជាគាត់មានលទ្ធិរិអីចាំបាច់ គឺថាគាត់អាចផ្ទេរតំណែងទៅឲ្យអ្នកដែលមានមុខនីតិជាអនាគតប្រធានស្ដីដោយមិនចាំបាច់ដកអដែងមុខនីតិអនុអនុប្រធានគណៈហ្នឹងចេញអត់ទេអត់អត់ឲ្យវិញណាចឹងគេគេលះលបាយអញ្ចឹងបានថាការផ្លាស់ប្ដូរនេះវាអត់សមស្របទៅតាមនីតិដែលមានមុនមកចឹងហ្នឹងហើយមានការក្តីបារម្ភនៅក្នុងការផ្លាស់ប្ដូរអីណាអឺមុខនីតិហ្នឹង ចឹងហើយបានជាយើងលោកហ៊ុនម៉ាណែតនឹងគាត់ត្រូវការធានាធានាថាកងពលទាហាននឹងនៅស្ម័គ្រស្មោះជាមួយគាត់តាមថែរក្សាគាត់តាមបាការពារគាត់ការផ្លាស់ប្ដូរទៅតាមនីតិវិធីទុណានុក្រមហ្នឹងតែទុណានុក្រមហ្នឹងស្ទឹកតាដូចយើងកាហៅប្រើថាកាត់កាត់លក់តម្រូវក្បាលណាគេថា កាត់ក្បាលតម្រូវមួកអើបាទកាត់ក្បាលតម្រូវមួកសំទោសបាទគឺថាសេរីមិនមិនមិនមិនកាត់មួកមកសេរីក្បាលយកហ្មងណាអានឹងគឺថាជាបញ្ហាមួយដែលយើងកំពុងឃើញកើតឡើងជារឿយរឿយនៅកម្ពុជាបាទខ្ញុំស្លេះប៉ុណ្្នឹងចាស់ដើម្បីបងប្អូនយកទៅពិចារណាហើយយើងតាមដានទាំងអស់គ្នាបន្តទៀតឥឡូវយើងចូលមកដល់បញ្ហាប្រេងកាតប្រេងហ្នឹងយើងដឹងហើយយើងមានប្រទេសឥណ្ឌូនេស៊ីប្រហែលខែមុនហ្នឹងដែល មានកប៉ាល់មួយដ៏ធំដឹកប្រេងកាតដំណក់ទី1ដែលយើងយកដាក់នៅក្នុងវិមានឈ្នះឈ្នះហ្នឹងហើយសង្ឃឹមថាខ្មែរបានឥឡូវស្ងាត់ឈឹងអត់មានបានអីលីងណាក្រុមហ៊ុនប្រកាសខ្សែខ្សែទុនទៅមើលទៅអាដេញនេះមោទនភាពដែលខ្មែរយើងថានឹងទទួលបានពីប្រេងកាតនឹងការទៅជាមហាសេដ្ឋីគ្រប់គ្នាហ្នឹងវាទៅរលាយខ្សលទៅវិញអស់ហើយណាដូចអំបិលទៅអញ្ចឹងអញ្ចឹងហើយបានថាប៉ុន្តែអ្វីដែលសំខាន់ក្រោយពីយើងប្រកាសផ្កាយទុនថាអត់មានប្រេងរហូតមិនបានទេមិនបានទេហ្នឹង ស្រាប់តែមានប្រេងហ្នឹងរំលឹកណាបងប្អូនមានប្រេង2000 2សែនបាទដូចជា2សែនខ្ញុំមើល3សែនបាទ3សែនបាទ3សែន3សែន3សែនបារីល3សែនបារីលនឹងដាក់ក្នុងកប៉ាល់ដ៏ធំមួយចេញពីកន្លែងរាវរកប្រេងនឹងពោះទៅកាន់ដែនសមុទ្រអន្តរជាតិរួចហើយក៏ឆ្លៀតទៅ ឆ្លងដែនចៃដនឆ្លងដែននៅដែនសមុទ្រប្រទេសឥណ្ឌូនេស៊ីហើយត្រូវឥណ្ឌូនេស៊ីគេចាប់បានណាគេចាប់បានហើយឥឡូវគេទទួលយកគេថាគេអត់ដឹងមកពីណាមកគេចាប់ហើយគេគេគេគេព្យួរទុកនៅនឹងគេកំពុងរោដំណោះស្រាយថាមូលហេតុអីកប៉ាល់ឆ្លងអត់ប្រាក់គេឆ្លងដែនសមុទ្រគេបាប់ក៏អីចឹងទៅបញ្ហាសួរថា មូលហេតុអីយើងដឹងហើយថារដ្ឋាភិបាលបាននិយាយថានឹងព្រែងកម្ពុជាមានដោះអីទៅមានអីអីតាមទៅអញ្ចឹងអញ្ចឹងមូលហេតុអីបើសិនជាព្រែងនឹងយើងសួរទាំងអស់គ្នាវិញបើសិនជាព្រែងនឹងជាព្រែងរបស់កម្ពុជាជាព្រែងរបស់រដ្ឋាភិបាលស្របច្បាប់មួយជាព្រែងជាសម្បត្តិទ្រព្យរបស់ប្រជាពលរដ្ឋខ្មែរមែនអឺវាមិនគួរមានផលវិបាកអីនៅ ក្នុងការស្នើសុំប្រទេសឥណ្ឌូនេស៊ីទៅតាមផ្លូវការទូតណាដើម្បីឲ្យព្រែងនឹងវិលត្រឡប់គល់មកឲ្យកម្ពុជាវិញទេ ជាទូទៅបងប្អូនជាទូទៅណាជាទូទៅប៉ុន្តែយើងសួរថាមូលហេតុមកដល់ពេលនេះហើយយើងនៅតែយើងនៅតែមិនទាន់អាចនៅតែអង់គ្លេសថា Indonesia នឹង will not release that crude oil ត្រឡប់មកកម្ពុជាវិញណាមិន release បានតែថាប្រឡែងមកឲ្យកម្ពុជាវិញដឹងថានឹងបោះខ្មែរមូលហេតុអីបានពួកអីប្រទេសនីមួយនីមួយមានច្បាប់ណាបងប្អូនណាប្រទេសនីមួយនីមួយមានច្បាប់នៅក្នុងក្នុងការយើងបំពេញច្បាប់របស់គេ គេត្រូវនិវត្តអនុវត្តច្បាប់របស់គេហើយអនុវត្តច្បាប់មានប្របាកឯងដូចតែយើងទៅច្បាប់ប្រទេសណាដូចប្រទេសណាបងប្អូនចូលទៅសុកសៀមខុសច្បាប់គេចាប់បងប្អូនគេបញ្ជូនមកវិញឬគេចាប់ដាក់គុកពីរថ្ងៃទៅសួរដេញដោលថាមកប្រដៅអត់មានច្បាប់អត់មានប៉ាសពតគេបញ្ជូនមកវិញគេដាក់គុកច្បាប់ពីរថ្ងៃឬក៏គេអាចដាក់យូរជាងនឹងក៏បានដែរព្រោះយើងចូលទៅខុសច្បាប់ អត់មានអីខ្លាំងទេហើយប្រជាពលរដ្ឋណានៅប្រទេសណាក៏គេមានច្បាប់របស់គេណាច្បាប់តោប្រវេសច្បាប់រពពួកបងប្អូននាំអាវុធនាំអីអីវ៉ាន់ឆ្លងដែនប្រទេសគេអត់មានបងពុនលួចយល់គេចាប់បានគេគេដាក់គប់វិន័យបងប្អូនហើយគេអាចយកអីវ៉ាន់នឹងទាំងអស់ទៀតណាគេយកវ៉ាន់នឹងប្រប្រទេសរដ្ឋគេគេសៃភាសាអង់គ្លេសហៅថាសៃគេគេចាប់យកអីវ៉ាន់នឹងទៅទៀតហើយគេដាក់ទោសយើងទៀតវិន័យផាកជាលុយកាសឬក៏អាចជាប់គុកជាប់ច្បាប់ថែមទៀតនេះជាច្បាប់ប្រទេសនីមួយៗអត់មានអីប្របាកយល់ទេអញ្ចឹងកប៉ាល់ដ៏ធំមួយដឹក ប្រេង3សែនបារីលមានទឹកប្រាក់ចំនួនប្រហែលជា20ផ្លាយលានចូលទៅក្នុងដែនសមុទ្រគេដោយខុសច្បាប់អត់មានការអនុញ្ញាតគេចាប់ទុកប៉ុន្តែបើកប៉ាល់នោះឯកជនអានោះរឿងឯកជនដោះស្រាយប៉ុន្តែកប៉ាល់នោះជាកប៉ាល់កប៉ាល់ឯកជនមិនក៏ប៉ុន្តែតំណាងឲ្យប្រេងកម្ពុជាប្រេងនឹងចេញមកពីកម្ពុជាច្បាស់លាស់ហើយប៉ុន្តែយើងកម្ពុជាយើងអត់ទៅទៀមទាយកបានមូលហេតុអីឃើញទេមូលហេតុអីយើងពិចារណាទាំងអស់គ្នាណា ខ្ញុំមិនឯកទេសខាងច្បាប់អភិវឌ្ឍតែខ្ញុំនិយាយជាគោលការណ៍ទូទៅឥឡូវយើងក៏មើលរឿងរូបភាពធំយើងមើលយើងមើលរូបភាពទូចមួយជាក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញបងប្អូនមកអាមេរិកមកបកកាណាដាទៅបារាំង whatever ទៅប្រទេសគេបងប្អូនទិញរលេចមួយថ្មីចេះនៅស្រុកខ្មែរតម្លៃ2000ដុល្លារ របស់ដែលតម្លៃរាប់ម៉ឺននៅសហរដ្ឋអាមេរិក7-8000ឬនៅកាណាដា6-7000ប៉ុន្តែស្រុកខ្មែរទៅលក់ថោកដោយសារវាអត់ឆ្លងកាត់ប្រព័ន្ធតាក់ប្រព័ន្ធតែប្រព័ន្ធអីខ្ញុំមិនដឹងទេណាយើងអាចទិញមួយ2000ទៅស្រាប់តែចៃដន្យយើងមកយើងសួរគេអឺគយគេសួរថាយើងមានទិញអីមកទេព្រោះតម្លៃថាអត់មានទិញអីទេកពេកកប៉ុកតែឆ្អើតែទៀតស្រាប់ដល់គេឆែកឆែកគេឃើញរលេចមួយថ្មីចេះនៅក្នុងស្រោបដែលមានតម្លៃរាប់ពាន់ដុល្លារគេ check មើលអ៊ីនធឺណិតបើរលេចនេះថ្មី ពិតពិតប្រកាសអត់មានខ្លាំងខ្លាយទេតម្លៃ7000ដុល្លារគេសួរថាបានពីណាមកទិញពីណាមកហើយនេះឯងមិនអត់ declare ទេអត់ declare ទេអត់ប្រកាសប្រាប់គេថានេះឯងមានទិញអីវ៉ាន់នឹងមកទេព្រោះយើងថាខ្ញុំទិញដល់ខ្ញុំទិញពីគេមកអញ្ចឹងតម្លៃប្រហែលយើងក៏អត់ហ៊ានប្រាប់ពីគេទៀតនិយាយថាខ្ញុំទិញ1000ដុល្លារ2000ដុល្លារអញ្ចឹងអ្នកណាសមុទ្រ receipt គេត្រូវការ receipt មើលដើម្បីគេយកពន្ធយើង គេមិនធ្វើអីទេគាត់អីវ៉ាន់ប៉ុណ្្នឹងគេអាចយកទៅបើយើងអត់មានរីស៊ីតឲ្យគេព្រោះយើងទិញចៃដន្យយើងមិនទិញពីហាងយើងទិញអីវ៉ាន់ហ្នឹងពីរបស់អឺអ្នកលក់ក្រៅប្រព័ន្ធណាអាចថាជារបស់ចោលហើយក្រៅប្រព័ន្ធអញ្ចឹងយើងអត់មានកដាស់ស្នាមគេយើងអត់អាចបញ្ចេញអាកដាស់ស្នាមហ្នឹងឲ្យគេបានអញ្ចឹងគេធ្វើមកទៀតគេអត់មានជំរឹះទេគេអត់មានជំរឹះទេបងប្អូនណាគេមានអត់មានជំរឹះសួរមានជំរឹះពីរ គេចុចមើលអារបស់នឹងទៅគេមើលលេខទៅបើសិនជាអត់ទៅនេះនៅនឹងខ្ញុំមិនដឹងនៅអាមេរិកនៅកាណាដាខ្ញុំគេអាចចុចមើលទៅគេមើលអាតម្លៃពិតប្រកបនៅក្នុងនឹងនៅក្នុងនឹងតម្លៃមកថា10000គេយកតាក់យើងលើ10000គេ release អីវ៉ាន់នឹងឲ្យយើងណាមិនមែនបាទតាក់នឹងមកបង់40%យើងយើងត្រូវបង់7 800 1000គេអាច release ប៉ុន្តែបើសិនជាគេខាងរឿងយើងមិនគេមិនគ្រាន់យើងខុសបាត់ហើយគេយកបដ ாய் បាទគឺគឺយកនាឡិកានឹងបដ ாய் គេអត់ប្រគល់ឲ្យយើងវិញទេព្រោះយើងអត់បានឆ្លើយមួយគេយ៉ាងណាមិញប្រទេសណាប្រទេសណាមិនខុសគ្នាប្រហែលនេះណាបងប្អូនព្រោះយើងនៅពេលនៅពេលដែលយើងចូលប្រទេសបងប្អូនធ្លាប់ដើរប្រទេសក្រៅបងប្អូននៅស្រុកខ្មែរមិនទាន់ដើរបងប្អូនដើរប្រទេសក្រៅបើសិនតែមានអីលាក់គេហើយកុំកុំបន្ទោសគេ ព្រោះគេសួរយើងគេសួរថាតើអ្នកឯងមានដាក់លុយមកប្រមាណមានលុយក្នុងក្នុងប្រមាណមានអីវ៉ាន់អីខ្លះខ្លះគឺយើងទិញអីវ៉ាន់អីមកខ្លះយើងប្រាប់គេបើមិនយើងប្រាប់គេមិនពិតតែបើគេឆែកចែកដល់គេឆែកទៅគឺឃើញអ្វីដែលយើងមិនបានឆ្លើយប្រាប់គេហ្នឹងគេគឺគេគេហៅថាគេនឹងសៃយកណាគេសៃហ្នឹងគឺបានន័យថាគេនឹងក្រឹបអូសយកបាទអានោះក៏ច្បាស់ទាំងអស់គ្នាហ្នឹងច្បាប់ នៅលើប្រទេសណាដូចប្រទេសណាអត់មានខុសគ្នាទេគាត់ថាពេលខ្លះគេអត់ឆែកយើងអានោះយើងអូខេយើងទៅទៅប៉ុន្តែបើគេឆែកអានោះយើងអាចមានបញ្ហាប៉ុន្តែយើងរបស់កាពេកកប៉ុកវាមិនអីប៉ុន្តែរបស់ណាដែលមានតម្លៃខ្ពស់អានោះហើយហើយអានឹងគឺថាឲ្យច្បាប់ប្រទេសមួយមួយខុសគ្នាបាទអញ្ចឹងត្រូវតែ check មើលតាមដានមុននឹងយើងដែរឥឡូវយើងបកមើលរឿងរបស់យើងវិញកប៉ាល់មួយដែលថប់ដឹកប្រេងតម្លៃ23លានចេញមកគេសួរថាឥឡូវបើថាប្រេងនេះឯងកប៉ាល់នេះកប៉ាល់របស់អ្នកណាកប៉ាល់របស់តើអ្នកណាបញ្ជាទិញប្រេងនឹងប្រេងនឹងទៅណា ចេញពីប្រភពណាមកអ្នកណាសញ្ញេកដាស់ស្នាមពោះកប៉ាល់ប្រព័ន្ធប្រព័ន្ធណានៃហើយដឹកប្រេងរាប់រាប់រាប់ពាន់រាប់សែនបារ៉លមិនដែលអត់មានកដាស់ស្នាមទេបងប្អូនណាវាមិនអាចទៅរួចនេះវាធំពេកអញ្ចឹងនៅពេលណាដែលយើងមិនអាចដូចខ្ញុំនិយាយមិញផ្ដល់ receipt ផ្ដល់ ពេលគេទៀមទាអញ្ចឹងគេអត់ចង់បានទេពេញខ្មែរលុយ23លានប្រទេសឥណ្ឌូនេស៊ីគេថាគេគេរាប់អានយើងគេក្នុងនឹងនាមជាប្រទេសរាប់អានគ្នានៅអាស៊ានដូចគ្នាគេមិនចង់បានទេបើមិនយើងអាចផ្ដល់ណានៅភាពតម្លាភាពឲ្យគេបានថាកប៉ាល់នឹងវាចេញពីយើងទៅចែកដនវិនិច្ឆ័យវាត្រូវកំងទៅចេះចេះចេះទេវាវាវាចែកដនវាវាវាដើរផ្លោះទៅត្រីវាសាយវាមិនដើរ whatever យើងមានមូលហេតុច្បាស់លាស់ពន្យល់គេ ហើយឲ្យផ្ដល់អាដេញនេះអាទាំងអស់ឯកសារទាំងអស់ដែលគេគេគេគេចង់បានឲ្យគេគេប្រគល់មកឲ្យយើងវិញហ៎បើមូលហេតុមកដល់ពេលនេះហ៎អត់បានបើខ្ញុំខ្ញុំយល់ថាអញ្ចឹងណាបងប្អូនបងប្អូនយល់មិនខ្ញុំដឹងខ្ញុំយល់ថារដ្ឋាភិបាលខ្មែរមិនអាចបង្កើតអាកដាស្នាមនឹងបានយកទៅឲ្យគេមូលហេតុដែលបង្កើតមកទី1យើងឯងការពេលដែលចាប់ភ្លាមភ្លាមហ្នឹង អត់ដឹងអ្នកណាសញ្ញាកប៉ាល់ប៉ុណ្ណាណៃចេញពីកំពង់ផែស្រុកខ្មែរទៅអត់មានណាដឹងអត់មានណាដឹងឬអត់មានណាអត់មានឯកសារអត់មានដឹកដឹងទៅទៅណាអ្នកណាអ្នកបញ្ជាដឹកទៅណាអត់មានទាំងអស់ហេថាកប៉ាល់ចោលម៉ែកប៉ាល់ចោលធំប៉ុណ្ណឹងហើយហើយហើយបើហើយហើយមិញយើងចាក់និយាយថ្មីមិញយើងទៅហ៊ាននេះបងប្អូនការពារព្រំប្រទល់ដែនសមុទ្រខ្មែរនេះទៅណាឲ្យកប៉ាល់ប៉ុណ្ណានេះបាត់ច្រងច្រងច្រងសមុទ្រប៉ុណ្ណានេះបងអត់ដឹងថាកប៉ាល់ណាមានការត្រួតពិនិត្យយើងធ្វើការរបស់យើងឯងអត់ទេ ប៉ុន្តែបើសិនជាគាត់ធ្វើការជម្រុះប៉ុន្តែគាត់មានឯកសារការបញ្ចេញស្រុកខ្មែរអូសនិយាយពីអស់លោកណាធំធំឯណាសិតអីណាមកគាត់ទៅឃើញកណ្ដោគេអត់ហ៊ានទៅឆែកទេព្រោះយើងដែរស្រុកខ្មែរកបាល់នឹងកបាល់ពិសេសរបស់គេយើងទៅចិត្តកុំទៅចិត្តគេបញ្ជាមកមិនបាច់ទៅចិត្តអីចឹងដែរឧទាហរណ៍ណាអញ្ចឹងអារឿងទាំងអស់នោះណាបងប្អូនវាកើតដូចសឡកពឹសចឹងបើសិនជារដ្ឋាភិបាលត្រូវការអឺ reproduce reproduce បានន័យថារៀបចំឯកសារនោះគឺថាវាពាក់ព័ន្ធខ្ញុំជឿថាវាអាច ពាក់ព័ន្ធដូចសឡកពឹសមិនដឹងមិនដឹងជាប់រហូតទៅដល់ទៅដល់ថ្នាក់ណាទេខ្ញុំអត់ដឹងទេណាប៉ុន្តែវាប្រកាសជាប់ហើយវាប្រកាសជាប់តាំងពីនឹងរហូតដូចសឡកពឹសចឹងអញ្ចឹងយកល្អឲ្យវាទៅមិនបាច់ទៅទៀមទៀមមិនបាច់ទៅប្រកាសអីវាទេឲ្យវាឲ្យវាទៅអ្នកដែលយើងខ្ញុំនិយាយពីមេកំពូលណាអើយទៅឲ្យវាទៅចាប់ហើយឈួតឈួតដើរដឹកឲ្យគេចាប់បានណាគេឲ្យទៅកុំទៅទៀមទៀមដល់មកឈឺក្បាលទេមានរឿងតែប៉ុណ្្នឹង អញ្ចឹងគេក៏គេសប្បាយចិត្តទេគេបានប្រេង3សែនបារីហើយលួយលួយឲ្យ20គេរឿងនេះគេមិនចង់បានគេយកទៅអត់មានបញ្ហាប្របាក់យល់មូលហេតុនេះហើយដែលខ្ញុំជឿថាបានជាអឺបើនិយាយសួរសំណួរថាមូលហេតុអីបានរដ្ឋាភិបាលមិនអាចយកប្រេងមកវិញបានមិនមែនទេមូលហេតុអ្វីបានជារដ្ឋាភិបាលមិនចង់ទៀមទាយកកប៉ាល់ប្រេងនឹងត្រឡប់មកកម្ពុជាវិញបាន នេះបើសំនួរត្រូវបងមិនមិនអាចយកមកវិញបានគឺយើងអាចយកមកបានពួកឯងខ្ញុំមិនជឿវាអត់មែនប្រទេសមួយមួយយើងមិត្តភាពគ្នាមានស្ថានទូតមានការនិយាយនេះជាផ្លូវទូតត្រឹមត្រូវណាអញ្ចឹងយើងគ្រាន់តែថាបំពេញឯកសារបំពេញផ្លូវផ្ដាច់បាក់ឲ្យត្រឹមត្រូវទៅឲ្យមានឲ្យគេទទួលយកបានលក្ខណៈទៅវាអាចត្រូវតែផ្ដោតយកមកឲ្យវិញបានណាព្រោះវាអត់មានឆ្លងអត់មានឈ្លានពានអត់មានទេគាត់ជាចៃដន្យមួយដែលវាឆ្លងដោយដោយអចេតនាណាមានមនុស្សយើងប្រទេសមួយមួយដូចយើងអ្នកចិត្តខាងអញ្ចឹង មានការយោគយល់គ្នា មិនមិនដឹកទាហានឆ្លងទៅច្បាំងឬក៏ទៅរំលោភទឹកដីណាណាអញ្ចឹងយើងអាចនិយាយគ្នាបានអញ្ចឹងមូលហេតុសួរសំណួរគួរទៅសួរសំណួរថាមូលហេតុអីបានរដ្ឋបាលមិនមានបំណងចង់យកកប៉ាល់នោះត្រឡប់មកវិញប្រេងរបស់យើងនោះត្រឡប់មកវិញគឺខ្ញុំបានឆ្លើយរួចហើយប៉ុន្តែបងកលវត្តចាវាមិនមែនលើរដ្ឋាភិបាលទេវាពាក់ព័ន្ធសេដ្ឋកិច្ចជាតិពាក់ព័ន្ធសេដ្ឋកិច្ចជាតិខ្មែរយើងព្រោះអីប្រេងឥន្ធនៈហ្នឹងគឺថាវា ដូចថាវាមានតម្លៃសពគ្រប់បែបយ៉ាងដូចមិញថាប្រហែល20ប្រហែលលានអីអញ្ចឹងណាហើយដល់ពេលដល់ដល់ពេលរដ្ឋាភិបាលធ្វើអញ្ចឹងអញ្ចឹងបានន័យថារដ្ឋាភិបាលហ្នឹងធ្វើសេដ្ឋកិច្ចខ្លួនឯងអញ្ចឹងអត់មានអាហ្នឹងបើគិតមើលទៅដូចខ្ញុំខ្ញុំនិយាយហើយសុកចិត្តយើងសុកចិត្តទៅទៀតយក23លាននឹងឲ្យខ្មែរឬក៏ចិត្តចិត្តជាពាក់ជប៉ុនជាប់ដោយសឡកពឹសយកទៅឲ្យឲ្យឲ្យឲ្យឲ្យមានទោសមានពេកដល់អ្នកដែលគេពីច្បាស់ហើយ ព្រែងនឹងបើសិនជាព្រែងនឹងជាចាញ់ជាផ្លូវការតាមលក្ខណៈត្រឹមត្រូវណាវាអត់មានបញ្ហាអីទេ វាមិនគួរមានបញ្ហាគឺថាវាការពិតទៅវាមិនដូចខ្ញុំនិយាយពីរឿងទិញនាឡិកាបើសិនជាបងទិញនាឡិកា Rolex មួយតម្លៃ2000ហើយមានបានមានហាងគេត្រឹមត្រូវគេចេញគេវិក័យប័ត្រឲ្យត្រឹមត្រូវយើងអត់មានបញ្ហាទេយើងគាត់បង្ហាញគេទៅគេមើលទៅគេពាក់ព័ន្ធគេមើលអត់មានហាងគេត្រឹមត្រូវគេទិញមកត្រឹមត្រូវស្របច្បាប់ហើយអត់មានបញ្ហាបង់តាក់ឲ្យគេទៅហើយយើងយកមកពាក់ទៅវាអត់វាអត់មានបញ្ហាទេណាប៉ុន្តែនៅពេលដែលបញ្ហាដូចខ្ញុំជំរាបចឹងគឺថាគេសុកចិត្តលះបង់ គេអញ្ចឹងបានថាសរុបមកបើកវងកញ្ចក់តិចគេមានដែរខ្វល់ពីបងប្អូនណាបងសួរខ្ញុំអញ្ចឹងមិនសេដ្ឋកិច្ចជាតិមិនលោកហ៊ុនសែននឹងរបបរបបក្រុងភ្នំពេញដែលខ្វល់អំពីបញ្ហាសេដ្ឋកិច្ចជាតិពីកាលដែលខ្វល់អំពីបញ្ហាប្រជាពលរដ្ឋពីកាលបងបងឆ្លើយខ្លួនឯងទៅណាគាត់តែខ្វល់ពីកាលឥឡូវនេះបើគាត់តែខ្វល់ទេគាត់មានតែគាត់យកកទៅលោតទៀតហើយមិនដឹងខ្ញុំមិនដឹងគាត់គាត់ឯងមិនដឹងអ្នកណាទេ ណាអញ្ចឹងប៉ុន្តែក្នុងនៅក្នុងហ្នឹងវាត្រូវតែមានដូចខ្ញុំនិយាយយើងវាសឡកកពឹសមិនដឹងជាប់ទៅដល់ដឹងនឹងជាប់ទៅដល់ប្រវែងណាយើងមិនដឹងយ៉ាងហើយសុកចិត្តកុំឲ្យវាមានបញ្ហានឹងកើតឡើងគេហៅស្កង់ដាលរឿងស្អុយកក្រុកហើយនឹងរឿងខុសច្បាប់ទៅទៀតសុកចិត្តឲ្យគេយកជាការពិតយើងយើងខកស្ដាយយើងបាត់បង់យើងបាត់បង់ថវិកា23លានដែលអាចជួយប្រជាពលរដ្ឋបានច្រើនណាប៉ុន្តែគេអត់ខ្វល់ទេ អានឹងតាំងវាគេមិនមែនជាលើកទី1ណាគេអត់ខ្វល់តាំងពីដើមមកអានឹងឆ្លើយឲ្យចាំសំណួរបងណាគឺគេអត់ខ្វល់តាំងពីដើមមកហើយបើបងប្អូននៅមិនទាន់ច្បាស់ទៀតអានឹងបងប្អូនតាមដានទៅទៀតទៅឥឡូវនឹងរដ្ឋាភិបាលខ្វល់ជាមួយនឹងបញ្ហាប្រជាពលរដ្ឋខ្មែរដែលរងទុក្ខភ័យហានិភ័យទាំងអស់នោះប្រមាណតាំងពីបញ្ហា បំណុលបញ្ហាសេដ្ឋកិច្ចបញ្ហាកូវីដបញ្ហាអត់ការងារធ្វើបញ្ហាហ្នឹងគេខ្វល់ប៉ុណ្ណាឥឡូវថ្មីថ្មីនេះឥឡូវបងប្អូននៅតវ៉ានៅ Naga World ហ្នឹងប្រហែលថ្ងៃហើយណាមានអ្នកណាចេញមកបកខ្វល់ពីបញ្ហាបងប្អូនពលករសំទុំមិនពលករគេហៅស្អីណែអឺកម្មមិនកម្មករទៀតមិនពលករមិនគេហៅស្អីអ្នកធ្វើការនៅនៅនៃ សន្តាគារ Nagawal នឹងរាប់ពាន់អ្នកដែលចេញមកឈរនៅដែលអ្នកតវ៉ាទាមទារបុគ្គលិកបុគ្គលិកបុគ្គលិកបាទសំទោសបងអរគុណបងបុគ្គលិកបុគ្គលិកបុគ្គលិក Nagawal ដែលធ្វើការនៅ Nagawal រាប់ចេញមកនឹងឥឡូវមានមកដល់ថ្ងៃនេះចិត្តមកប្រហែលថ្ងៃហើយបងចិត្តមកទឹកដល់មានអ្នកណាចេញមករកដំណោះស្រាយច្បាស់លាស់មួយហើយនៅហើយមានតែមានមានតែបន្ថែមនេះថាយូរយូរទៅពួកនឹងចង់មកធ្វើអីអីកោតកម្មលៀបពួរឲ្យដើម្បីអីយ៉ាងទៅពីទៅទៅណាអញ្ចឹងហើយ ដើម្បីរឿងប្រជាពលរដ្ឋអត់គិតគិតរឿងតំណែង ខ្លួនឯងតើប្រជាពលរដ្ឋយើងគួរគិតយ៉ាងម៉េចឥឡូវយើងត្រូវតែគិតខ្លួនយើងទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរខ្មែរជាម្ចាស់ប្រទេសយើងត្រូវតែគិតខ្លួនយើង បើយើងអត់គិតទេ គឺគេអត់ដែលគិតយើងទេទោះបីតាមមកដីធ្លីអញ្ចឹងបានខ្ញុំខ្ញុំនិយាយពីថ្ងៃពីថ្ងៃពហុមុនមកខ្ញុំនៅចាំបានមកចាំបានខ្ញុំថាអ្វីដែលយើងនិយាយនេះយើងគឺថាលេងចង់និយាយទៅមេដឹកនាំហើយយេ ក្សារបស់យើងទាំងអស់ក្នុងរយៈពេលចុងឆ្នាំ2021នេះសាររបស់ខ្ញុំសាររបស់បងហើយនឹងសាររបស់សមាគមគាំទ្រគឺផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទី1ជាម្ចាស់ប្រទេសខ្ញុំបានរំលឹកម្ដងទៀតទី2ជាម្ចាស់អំណាចគេទី3ជាម្ចាស់ឆ្នោតគេ នេះសារដែលយើងកំពុងនិយាយប្រហែលថ្ងៃនេះហើយយើងនឹងនិយាយប្រហែលដងទៀតមុនដាច់ឆ្នាំហ្នឹងសារហ្នឹងគឺយើងសំដៅទៅលើ ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសម្ចាស់អំណាចម្ចាស់ឆ្នោតហើយបើឥឡូវដល់ពេលបោះឆ្នោតយើងមិនបាច់ទៅនិយាយសារនេះយើងអត់ដាំផ្ញើទៅលោកហ៊ុនសែនយើងអត់ឆ្នាំផ្ញើទៅលោកហ៊ុនម៉ាណែតយើងអត់ឆ្នាំផ្ញើទៅថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិអីទេអត់មានទេគឺខ្ញុំពួកខ្ញុំហ៎បងគឺសារដែលខ្ញុំខំនិយាយពីថ្ងៃនេះ គឺផ្ដាំផ្ញើជូនទៅដល់ប្រជាពលរដ្ឋហើយថ្ងៃនេះជាពិសេសគឺផ្ដាំផ្ញើជូនទៅដល់កងពលខេមរៈភូមិន្ទរបស់ខ្មែរដែលខ្ញុំសូមកោតសរសើរទាំងដោយស្មោះត្រង់ណាក្នុងស្មារតីក្លាហានថែរក្សាបូរណភាពទឹកដីរបស់កម្ពុជាលះបង់លុយជីវិតណាគឺសារទាំងអស់នោះយើងនិយាយទៅដល់ប្រជាពលរដ្ឋខ្មែរទោះជាពលទាហានក៏ជាប្រជាពលរដ្ឋខ្មែរដែរណា យើងអត់ផ្ញើទៅឲ្យអស់លោកអត់ផ្ញើទៅឲ្យលោកហ៊ុនសែនអត់ផ្ញើទៅឲ្យលោកហ៊ុនម៉ាណែតឬក៏អត់ផ្ញើទៅឲ្យលោកសំរងស៊ីលោកកឹមសុខាឯណាទេយើងអត់ទេយើងនិយាយប្រហែលថ្ងៃនេះគឺអ្វីដែលខ្ញុំនិយាយទៅបើបងប្អូនតាមបានគឺខ្ញុំតែងតែនិយាយនេះសារឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអញ្ចឹងឆ្លើយទៅសំណួរបងថាយើងធ្វើម៉េចក្នុងនាមជាប្រជាពលរដ្ឋខ្មែរមុននឹងយើងថាយើងធ្វើម៉េចយើងសួរថាយើងចង់បានអីទេយើងចង់បានលទ្ធិប្រជាធិបតេយ្យ យើងចង់បានមានការផ្លាស់ប្ដូរយើងចង់បានមានអនាគតរុងរឿងសម្រាប់កូនចៅយើងជាទូទៅអានេះខ្ញុំឆ្លើយជំនួសបងប្អូនណាជាទូទៅអញ្ចឹងបើយើងអត់ចាប់ផ្ដើមពីពីពីពីជំហានមួយផងយើងទៅជំហាន10មិនកើតណាដើម្បីយើងកាន់លទ្ធិប្រជាធិបតេយ្យឲ្យរឹងមាំវាទល់តែយើងយល់អំពីលទ្ធិប្រជាធិបតេយ្យវាទល់តែយើងចេះប្រើប្រាស់សិទ្ធិ នៃរបបក្នុងក្នុងរដ្ឋាភិបាលប្រជាធិបតេយ្យសិទ្ធិពលរដ្ឋដែលយើងចង់ទាមទារនឹងពួកអំណាចពលរដ្ឋនឹងលទ្ធិប្រជាធិបតេយ្យនឹងជាអំណាចពលរដ្ឋនឹងយើងអត់ចេះប្រើប្រាស់វាផងហើយយើងអត់ស្គាល់វាច្បាស់លាស់ផងនឹងហើយយើងអត់ដែលប្រើប្រាស់វាទៀតយើងនឹងមិនហ៊ានប្រើប្រាស់វាទៀតឃើញវាមានកត្តាច្រើនណាស់អញ្ចឹងយើងត្រូវចាប់ផ្ដើមពង្រឹងអានឹងសិនពង្រឹងអានឹងសិនពង្រឹងចំណេះដឹងដដែលដដែលទេពង្រឹងចំណេះដឹងពង្រឹងការយល់ដឹងពង្រឹងស្មារតីយើងណាព្រោះយើងចាំឱកាសចាំឱកាស នៅពេលដែលឱកាសនេះមកដល់ហើយយើងមានអាចំណេះដឹងនឹងហើយយើងត្រៀមខ្លួនរួចហើយអានឹងយើងធ្វើការហើយយើងធ្វើការផ្ដោះហើយយើងបន្តចំណេះដឹងនឹងទៅបានវាមានស្ថិរភាពតែបើយើងអត់អត់ត្រៀមខ្លួនពីឥឡូវហើយយើងអត់ត្រៀមខ្លួនពីឥឡូវទៅស្រាប់ទៅដល់យើងទទួលយកអំណាចនឹងបានមកយើងអត់ចេះថែរក្សាវាផងហ្នឹងយើងអត់ចេះថែរក្សាមូលហេតុបើយើងអត់ចេះថែរក្សាបើយើងអត់យល់វាច្បាស់យើងអត់យល់ទេយើងថែរក្សាវាមិនបានហើយយើងអត់អត់យល់ច្បាស់ត្រង់ឡើយណាអត់អង្គយល់ច្បាស់ត្រង់ចំណុចសំខាន់ហ្នឹងគឺស្អីគេទៅហៅថាអំណាចពលរដ្ឋហ្នឹង បងប្អូនចេះប្រើប្រាស់វានៅឥឡូវថាយើងមិនហ៊ានប្រើយើងប្រើមិនបានយើងមិនហ៊ានប្រើប៉ុន្តែទៅថ្ងៃមុខមិនប្រកាសទេណាអញ្ចឹងយើងត្រូវត្រៀមស្មារតីក្នុងការប្រើប្រាស់វាអានឹងនេះហើយអ្វីដែលខ្ញុំចង់ឆ្លើយមកបងថាអ្វីដែលយើងគួរធ្វើបន្តទៅទៀតក្នុងនាមជាប្រជាពលរដ្ឋខ្មែរអរគុណបងចាអរគុណប៉ុន្តែយើងសកម្មភាពដែលហ៊ុនម៉ាណែតប្រកាសនេះបងប្អូនខ្មែរយើងត្រូវ ត្រូវយកមកគិតយកមកគិតឲ្យមែនតើណាព្រោះគេថា ដើម្បីឲ្យតាហ៊ានជើងគោកការពារគេហ្នឹងបានន័យថាគេ បំរុងនឹងធ្វើអីដល់ប្រជាពលរដ្ឋហើយគឺការពារអំណាចគេឲ្យគេធ្វើអីបាន លើប្រជាពលរដ្ឋដូច្នេះបងប្អូនកុលវត្តបានរៀបរាប់ហើយថា ប្រជាពលរដ្ឋហ្នឹងក៏ខ្មែរកងទាហានហ្នឹងក៏ខ្មែរដូចគ្នាដូច្នេះយើងអត់អាចមកបាញ់សម្រាប់ខ្មែរទេអត់មានទៅស្ដាប់បញ្ជាហ៊ុនម៉ាណែតធ្វើទេព្រោះហ៊ុនម៉ាណែតចង់បានអំណាចយកទៅប្រើនៅកន្លែងណាមកប្រើនៅលើប្រជាពលរដ្ឋដូច្នេះប្រជាពលរដ្ឋមិនព្រមមិនសុខចិត្តពីព្រោះអត់តន់អត់តន់បានទៅជាស្អីនាយករដ្ឋមន្ត្រីណាបោះឆ្នោតអីអត់បានទៅធ្វើអីការដែលឡើងជានាយករដ្ឋមន្ត្រីហ្នឹង វាទាល់តែមានការបោះឆ្នោត ឲ្យស្របតាមច្បាប់លើកនេះឆ្នាំ2022នេះ2023នេះគឺការបោះឆ្នោតឲ្យមានសេរីយុត្តិធម៌ច្បាប់ដែលហ៊ុនសែនមិនចង់ប្រើប្រាស់គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវតែលើកយកមកប្រើប្រជាពលរដ្ឋត្រូវតែដឹងសិទ្ធិខ្លួនឯងថាខ្លួនឯងត្រូវធ្វើអីចង់បានអីអញ្ចឹងយើង ទាំងអស់គ្នាត្រូវរួបរวมគ្នាខ្មែរទាំងអស់គ្នាគឺត្រូវតែរួបរวมស្ដារយកលទ្ធិជាធិបតីយកអនាគតយក សិទ្ធិរបស់យើងឲ្យបានមកជាធរមានវិញ ទៅបានយើងបានសេចក្តីសុខដូច្នេះបងប្អូនកងទ័ពជើងគោកហ្នឹងក៏គាត់ដើរតាមយើងដែរมันអាចឲ្យហ៊ុនម៉ាណែតធ្វើបានតាមអំពើចិត្តទេចាហើយខ្ញុំថ្ងៃនេះខ្ញុំដូចនិយាយព្រោះខ្ញុំអត់បាននៅផ្ទះ ទេ ខ្ញុំមកលេងនៅ state មួយទៀតអញ្ចឹងហើយដូចថាផ្ទះមួយមកគ្នាច្រើននៅវាកូនក្មេងដើរចុះដើរឡើង នាំឲ្យដូចថាបងប្អូនឆ្ងល់អត់អីទេបងព្រោះយើងចំណុចយើងខំប្រឹងដូចបងចុះទៅទៅតែ education នៅស្បផ្សាយខ្ញុំខត់តែប៉ុន្តែខ្ញុំលឺសូសាហ្នឹងខ្ញុំចេះខំប្រឹងទៅតាមការពិតថ្ងៃហ្នឹងខ្ញុំទុនជង្គង់ដែរឡើងភ្នំហើយតែដល់អញ្ចឹងទៅដូចថាខ្ញុំសោកស្ដាយខ្ញុំខ្លាចបងប្អូនយើងកិនដល់អូយកងតប គេប្រើសិទ្ធិកង តបអីអញខ្លាចកុំខ្លាចបងប្អូនកងតបអត់ហ៊ានបាញ់យើងទេពីព្រោះយើងរស់នៅក្នុងប្រទេសហត្ថលេខីចាំឲ្យច្បាស់ហ่าបងប្អូនខ្មែរទាំងអស់យើងសិទ្ធឈរនៅលើប្រទេសហត្ថលេខីសិទ្ធិសញ្ញា23តុលា1991មាន20ប្រទេស ជាង និងមហាអំណាចទាំង5ដូច្នេះយើងត្រូវប្រើសិទ្ធិយើងត្រូវរច្បាប់នឹងឲ្យមានសេរីយុត្តិធម៌ហើយមិនមែនហ៊ុនសែនមិនមែនហ៊ុនម៉ាណែតចេះទៅបន្លំ លើកបតប់ដាក់ហើយ ចង់ដូចថាការដែលបើបោះឆ្នោតក៏បោះឆ្នោតបំពេញដែរបំណងគេគឺមិនដឹងគេមានបំណងអីគេមានបំណងបើបោះឆ្នោតគឺគេបោះឆ្នោតអត់មានអត់មានគេហៅថាអត់មានសេរីយុត្តិធម៌ដូច្នេះលើកនេះมันអាចងាយស្រួលទេបងប្អូន ខ្មែរយើងតស៊ូទាំងអស់គ្នាទៀមទាយកសិទ្ធសេរីភាពយើងទាំងអស់គ្នាដែលយើងមាន គឺយើងមានការទៀមទាយើងទៀមទាទៅដល់ទូតគ្រប់ទូតគ្រប់ប្រទេសស្រេចឲ្យអន្តរជាតិជួយថាខ្ញុំ ប្រមាណ30ឆ្នាំហើយគឺថាអត់ដែលស្គាល់លទ្ធិជាធិបតីពិតប្រាកដមកទេ យើងគ្រាន់តែនិយាយប្រាប់តែប៉ុណ្ណឹងក៏គេអាចជួយយើងបានដែរខ្ញុំមានកំណត់ចង់ផ្ដាំផ្ញើបងប្អូនតែប៉ុណ្ណឹងឲ្យបងប្អូនដឹងស្គាល់ច្បាប់រដ្ឋធម្មនុញ្ញបងប្អូនខ្មែរក៏ស្គាល់ដែរណាដល់ច្បាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសបងប្អូនក៏ស្គាល់ដែរប៉ុន្តែมันគិតយកចិត្តទុកដាក់ហ្នឹងហើយយើងប្រហែសគេថាប្រហែសបាត់ប្រយ័ត្នគង់យើង អត់រវីរវល់ពីរឿងច្បាប់ហ្នឹងចេះតែ ធ្វើទៅចេះតែគេមិនក៏អញអញ្ចឹងតែរហូតដល់គេដេញយើងចាញ់ពីស្រុកពីទេសបែកបងបែកប្អូនបែកកូនបែកចៅខ្ញុំទិញឧទាហរណ៍ចំណាប់អារម្មណ៍បន្តិចខ្ញុំសោកស្ដាយដែលគេបំពេញដែលគេសម្លាប់យើងណាដោយក្មេងដែលសគុណនេះខ្ញុំសោកស្ដាយមែនតើខ្ញុំសោកស្ដាយដែលធ្វើដោយថាគ្រាន់តែក្មេងម្នាក់ខ្ញុំមើលទៅគេរឿងប្រទេសគេកូរ៉េស្អីក្មេងដែលមានដោយថាដែលគេមាន ដូចស្អីគេចេះគេមានប្រៃប្រជាប្រៃភាពខាងអញ្ចឹងគឺគឺគឺចម្រៀងអញ្ចឹងគឺអ្នក ដឹកនាំគេគេគេលើកគេលើកស្ទួយគេប្រម៉ូតក្មេងហ្នឹងឲ្យคล้ายទៅជាក្មេងដ៏ល្អដើម្បីល្បីដល់ប្រទេសគេទៀតទៀតតែបាយយើងគ្រាន់តែប៉ះពាល់បន្តិចរឿងនយោបាយគុំគ្នារហូតដល់បើកបើកឡានបុក គ្នាសម្លាប់ចោលវាគេសម្លាប់ច្រើនហើយបងប្អូនខ្មែរដូច្នេះ យើងត្រូវរកសិទ្ធយើងឲ្យបាន ត្រឹមត្រូវឲ្យបានពិតប្រាកដបើបដោយមិនដឹងជានៅ ស្លាប់ប្រមាណអ្នកទៀតទេខ្ញុំសោកស្ដាយក្មេងហ្នឹងសោកស្ដាយមែនតើខ្ញុំមិនមែនជាអ្នកសិល្បៈចម្រៀងអីទេប៉ុន្តែខ្ញុំសោកស្ដាយក្មេងហ្នឹងដែលគ្នាកំព្រីមិនកំព្រីកំព្រីឯម៉ែឪរត់ចំដាក់ស្រុកទៅនៅធ្វើការនៅស្រុកថៃចោលកូននៅណេះកូននៅណេះចិញ្ចឹមខ្លួនឯងចិញ្ចឹមប្អូនផងគ្រាន់តែច្រៀងប៉ះពាល់បន្តិចតាំងពីយូរណាស់មកហើយរហូតដល់គ្នាឈប់ហើយដល់គ្នាធ្វើ ទៅវាមានល្បីគេចូលចិត្ត មកពីសមត្ថភាពគេវាសំឲ្យគេចូលចិត្តមែនមកបើកឡានបុកគ្នាសម្រាប់ចោលវាហួសចិត្តពេកអាការគេសម្លាប់ដោយស្វ័យប្រវត្តិដោយហេងសួរថានឹងច្រើនណាបងប្អូនបើបងប្អូនមិនទីមទាសិទ្ធបងប្អូនឡើងវិញបើបងប្អូនមិនការពារបូរណភាពទឹកដីយើងការពារប្រទេសជាតិយើងបានដោយអ្នកដឹកនាំផ្ដាច់ការនឹងបន្តទៅទៀតគឺយើងនៅរងទុកវេទនាតទៀតមិនដឹងដល់ឆ្នាំណាខែណាទេដូច្នេះក្រោកទាំងអស់គ្នាឡើងកិត្តគូទាំងអស់គ្នាឡើងចា អរគុណបងកុលវត្តហើយនេះជាពេលវេលាដែលយើងត្រូវបញ្ចប់ដែរហើយខ្ញុំអស់កម្លាំងដែរចាហើយខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យចេះរក្សាសេចក្តីសុខរបស់ខ្លួនឯងឲ្យចេះរក្សាកិត្តិយសខ្លួនឯងឲ្យចេះរក្សាសិទ្ធិខ្លួនឯងឲ្យស្គាល់ច្បាប់ខ្លួនឯងឲ្យបានគ្រប់គ្រប់គ្នាមិនបាន100%តែយុវជន តែអ្នកដែលគិតពីរឿងជាតិប៉ុណ្ណា គិតគូរប៉ុណ្ណឹងគឺថាយើងបានជ័យជំនះយើងនឹងបានលទ្ធិជាធិបតេយ្យពិតប្រកបមកនៅលើកណ្ដាប់ដៃកូនខ្មែរវិញជាស្ថាពរចាខ្ញុំអរគុណដល់នៅនៅបនចូលឆ្នាំសកលខាងមុខនេះផងដែរចាសូមឲ្យសុខសប្បាយគ្រប់គ្រប់គ្នាហើយកុំឲ្យជួបនឹងអំពើដែលគេប្រមានសម្លាប់សម្លុតអីតទៅទៀតព្រោះសម្ដីហ៊ុនម៉ាណែតនេះស្មើនឹងសម្លុតយើងបងប្អូនណាស្មើនឹងសម្លុតដូច្នេះចាំទុក ចាអរគុណបងកលវត្តចាសូមឲ្យសុខសប្បាយបាទបងខ្ញុំក៏ដូចគ្នាដែរខ្ញុំក៏សូមជិតឱកាសនេះណាជិតចុងឆ្នាំហើយយើងនៅជួបគ្នាម្ដងទៀតគឺថ្ងៃបោះសង្ឃឹមតែយើងជួបប៉ុន្តែយ៉ាងណាមិញក៏ខ្ញុំជិតឱកាសអឺចាប់ឲ្យជូនបងប្អូននៅថ្ងៃនេះគឺថាមកដីត្រៀមជំរុះអ្វីដែលកំហុសឆ្គងឆ្នាំចាស់ហើយយើងស្ដារយកឆ្នាំថ្មីអ្វីដែលសំខាន់បងសម្អានលើកខ្ញុំគាំទ្រសំខាន់មកទៀតណាបងប្អូនគឺតាមពាក្យមួយម៉ាត់ណាខ្ញុំចង់ឲ្យបងប្អូនយកគិត you are not alone ណាប្រជាពលរដ្ឋខ្មែរបងប្អូនអត់តែរោទេណាកំភៃនេះរួមគ្នាបងប្អូនស្រឡាញ់គ្នាដល់បងប្អូនបាន you are not alone ណា we are with you ណាអញ្ចឹងយើងស៊ូស៊ូទាំងអស់គ្នាដើម្បីឲ្យបងប្អូនដើម្បីកម្ពុជាអមតៈ ណាអនាគតរបស់បងប្អូនចឹងយើងតស៊ូទាំងអស់គ្នាហើយក្នុងឆ្នាំនេះយើងដឹងហើយឆ្នាំមួយនេះជាឆ្នាំពិសេសខួប30ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីចឹងហើយបានជាខ្ញុំហើយយើងឃើញមានការសម្ពាធនៅជុំវិញទាំងអស់សម្រាប់កម្ពុជានឹងពាក់ព័ន្ធនឹងប្រទេសខាងលិចប្រទេសមហាអំណាចចឹងហើយបានជាខ្ញុំហ៊ានប្រើភាសាថា you are not alone បងប្អូនមិនតែកោតទេប្រជាប្រដ្ឋខ្មែរចឹងយើងតស៊ូស្មារតីហើយយើងនឹងធ្វើការផ្លាស់ប្ដូរបាន នៅជាវិជ្ជមានក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ហើយសូមថែរក្សាខ្លួនអរគុណហើយសូមជម្រាបលាទាំងអស់គ្នាបាទអរគុណចាជម្រាបលាចាជម្រាបលា